ក្នុងโลกនេះមិនមានអ្វីចេះតែមកប្រកបចិត្តយើងទេសំបីចិត្តដែលវាកប់ហើយនឹងក៏មិនអាចឋិតថេរទៀងទាត់ជាទីពឹងអីឲ្យជាយើងជាខ្លួនយើងឲ្យជាសក់អីទៅទេ សង្ខារធัวដែលរលត់រលាយទៅទេ ការកប់ចិត្តម្ដងមួយគ្រាហ្នឹងចឹងគឺមិនមែនចេះតែប្រកបចិត្តទេ គឺត្រូវតែទៅតាមសេចក្តីពិតវិញសេចក្តីពិតគឺថាមានតាំងពីដើមដល់ទីបញ្ចប់មាន គ្រប់គ្រាគ្រប់ពេលវេលាកាលណាបើកាន់យកសេចក្តីពិតនឹងមកជាអារម្មណ៍នៃការចម្រើន បញ្ញាកម្មយកសេចក្តីពិតនឹងមកជាអារម្មណ៍នៃសេចក្តីសុខគឺយើងបានសេចក្តីសុខគ្រប់ពេលហើយបើយើងចេះតែចង់ផ្កប់ចិត្តអានឹងគឺមានសុខតិចណា ហ្នឹងឯងអាដែលកប់ចិត្តហ្នឹងទោះជាមានមកពេលមកគ្រាក៏ញាប់ញួរទៀតហួងហែងក្រែងលោវាបាត់បង់ទៅដោយប្រការផ្សេងផ្សេងម្ល៉េះហើយក៏ចាត់ចែងដើម្បីហួងហែងដើម្បីរក្សាការពារអាចប្រព្រឹត្តទៅបាន ក្នុងបញ្ញវេរាអីយ៉ាងណាយ៉ាងណាក៏ទៅបានទាំងអស់ដើម្បីហួងហែងអ្វីដែលកប់ចិត្តខ្លួនឯងនឹង ម្ល៉េះហើយវាវាញាប់ញោញាប់ញោហើយស្ថិតនៅក្នុងសភាពជាអកុសលដោយការញាប់ញោហ្នឹងជាកង្វល់ដោយរាគៈកង្វល់ដោយទោសៈកង្វល់ដោយមោហៈកង្វល់ដោយទិដ្ឋិកង្វល់ដោយមានអ្នកកង្វល់ដោយទុច្ចរិតកង្វល់ដោយការសង្ស័យនិងកង្វល់ដោយកិលេសដតីដតីអានឹងដែលថាជាការញាប់ញោរ ហើយការស្ងប់រងាប់នៅកង្វល់ស្ងប់រងាប់នៅសេចក្តីប្រកាន់ហ្នឹងព្រះអង្គត្រាស់ដល់ព្រះនិព្វានតែម្ដងទៀតដែលជាទីពឹងនឹងឯងមិនមាន ទីពឹងអីដតីផ្សេងទៀតផងព្រះអង្គត្រាស់អញ្ចឹងអេតាំងទីប៉ាំងហើយ ដែលព្រះអង្គសម្ដែងថានោះជាទីពឹងហើយព្រះអង្គបញ្ជាក់ថាអនាបរាំងទៀតអនាបរាំងនោះគឺអត់មានទីពឹងដតីក្រៅពីនឹងទៀតក្រៅពីអកិញ្ញណាំងដែលមិនកង្វល់អនាទានណាំងដែលមិនប្រកម្មនឹងទៀតអញ្ចឹងគឺពុទ្ធបរិស័ទយើងបានស្ដាប់ពធនឹងឯងសុតាំងហោតិហ្នឹងឯងយើងមិនបានចាំអីឲ្យលើស ពីនឹងទៅសុតាំងហោតិណាគឺថាមានការស្ដាប់សិក្សានេះហើយដែលជាការផ្ដើមឡើង ដែលព្រះអង្គសម្ដែងបន្តទៅដល់បជានិតិគឺការដែលបានដឹងនៅ ក្នុង រូបធម៌នាមធម៌ទាំងឡាយនឹងតាមលំដាប់នៃវិបស្សនា បណ្ណាព្រះអង្គសម្ដែងជាញាតបរិញ្ញាព្រះអង្គសម្ដែងទៅជាតៃរណបរិញ្ញាហើយព្រះអង្គសម្ដែងដល់ទៅពលវៈវិបស្សនាគឺវិបស្សនាដែលមានកម្លាំងព្រះអង្គលើកយកអរូបកម្មដ្ឋាននឹងដោយវេទនាទាំង3នឹងឯងជា ពធัวទេសនាដល់សកទេវរាជនឹងឯងសុខវេទនាក្តីទុក្ខវេទនាក្តីអទុក្ខមសុខវេទនាក្តីដែលជាបតតឋានជាបច្ច័យយ៉ាងចិត្តនៃតណ្ហាកាលណាបើ មិនមានស្មារតីហើយគឺសត្វលោកមានការមិនដឹងនៅការសោយអារម្មណ៍នឹងឯងទៅ ម្ល៉េះហើយយកការសោយអារម្មណ៍នឹងជាសេចក្តី សំខាន់ក្នុងជីវិតដល់អញ្ចឹងត្រូវការប្រាថ្នានៅអ្វីអ្វីឲ្យជាទីស្រឡាញ់ជាទីពេញចិត្តដើម្បីសុខវេទនា ដើម្បីសោមនស្សវេទនានឹងអញ្ចឹងវេទនាបច្ចយាបញ្ហាប៉ុន្តែព្រះអង្គសម្ដែងទុកស្កាត់តណ្ហានឹងដោយសតិប្បដ្ឋាន គឺកំណត់ដឹងនៅវេទនានឹងឯងដែល មិនទៀងជាទុកជាអនត្តាហ្នឹងហើយក៏មានការចម្រើនទៅដោយអំណាចនៃពលវៈវិបស្សនានឹងឯងរហូតដល់ទៅទីបំផុតណាអ្នកកញ្ញជាលោកគេឧបាតិយតិអង្គសំដែងណាអ្នក កញ្ចេលោកេឧបាតិយតិគឺថាអ្នកហ្នឹងវាបដិសេធឧបាតិយតិហ្នឹងឧបាតិយតិហ្នឹងគឺសេចក្តីប្រកម្មអ្នកហ្នឹងបដិសេធគឺថាមិនប្រកម្មហ្នឹងឯងហើយលោកេគឺសង្ខារលោកកញ្ចេអ្វីតិចតួចក៏មិនប្រកម្មដែរហ្នឹងឯង មិនប្រកម្មអ្វីបន្តិចបន្តួចក្នុងលោកគឺបានដីថាមិនប្រកម្មអ្វីអ្វីក្នុងលោកហ្នឹងណាសំបីតែតិចបន្តួចអីក៏មិនបាននៅប្រកែប្រកម្មអីទេគឺបានដីថាលះបង់ទៅទាំងអស់ហ្នឹងគឺអ្នកកេញជាលោកេឧបាទិយតិហ្នឹង ហើយការលះហ្នឹងគឺជាតួវិបស្សនាញាណហើយនិងមគ្គញាណទៅតាមដែលព្រះអង្គទ្រង់សម្ដែងមកហ្នឹងក្រំតែព្រះអង្គទ្រង់បញ្ជាក់ពីខាងដើមហ្នឹងដែលយើងកប់បីរំលឹកកុំឲ្យភ្លេចហ្នឹងគឺសុតាំងហោតិហ្នឹងឯងក្នុងពុទ្ធិកាដែលសម្ដែងទៅអិធៈទេវនិមិន្ទៈភិក្ខណោសតាំងហោតិ សពេធម្មានិលំអភិនិវេសាយតិក្នុងបៃដកលេខ22ណាចឹងណាចូលៈបញ្ហាសង្កយៈសោតហ្នឹងហើយហើយខ្ញុំកណារំលឹកកន្លែងហ្នឹងគឺត្រឹមតែដើម្បីជូនញាតិញោមស្រីប្រុសទាំងអស់ឲ្យឃើញគុណតម្លៃនៃការដែលយើងនិយាយគ្នាក្នុងការដែលយើងស្ដាប់គ្នាហ្នឹងគឺ និយាយហើយស្ដាប់ហើយប៉ុន្តែព្រះអង្គទ្រង់បញ្ជាក់ថាការដែលនិយាយការដែលស្ដាប់ហ្នឹងសតាំងហោតិហ្នឹងគឺសពេធម្មានិលំអភិនិវេសាយាតិគឺបានស្ដាប់ពីខណ្ឌពីធាតពីអាយតនៈហ្នឹងគឺស្ដាប់ឮរឿយរឿយស្ដាប់ថាធัวទាំងឡាយទាំងពួងហ្នឹងមិនគួរប្រកម្មណាគឺស្ដាប់ពីរូបធัวពីនាមធัวដែលមិនទៀងជាទុកជាអនត្តាហ្នឹងដែលយើងនិយាយគ្នាហ្នឹង និយាយអំពីសភាវៈដែលមេងនឹងឯងណានិយាយរឿយរឿយទៅហើយស្ដាប់រឿយរឿយទៅវាប្ររបស់ដែលមានហ្នឹងវាមានរាល់តែថ្ងៃហ្នឹងក៏ប៉ុន្តែការដែលមិនដឹងនៅរបស់ដែលមានហ្នឹងតាមសេចក្តីពិតហ្នឹងគឺវាអត់បានដឹង បានជាវាត្រូវមានទុកកង្វល់តាមពិតជាលៀបធំណាស់ មិនមានបានសម្បត្តិណាក្នុងលោកសម្បត្តិស្ដេចចក្រសម្បត្តិទេវលោកភាពជាអធិបតីលើលោកទាំងពួងអីណាឲ្យមកស្មើនឹងការដែលបានដឹងសភាវៈតាមសេចក្តីពិតសភាវៈដែលមានពិតនេះណាគឺសំខាន់ណាស់ហើយការដែលបានដឹងនឹងក្រៃលែងទៅទៀតប៉ុន្តែយើងមើលកម្រិតដែលយើងបានដឹងនឹងបណ្ណាហ្នឹងឯង តែយើងអាចត្រៀបធៀបថា វាក្រៃលែងណាស់វាជាងសម្បត្តិអ្វីអ្វីទាំងអស់ក្នុងលោកនឹងហើយឬនៅនឹងឯងទាំងវាអាចយើង ដឹងខ្លួនថាដូចជាមិនសម្រេចអីសោះព្រោះចិត្តនៅតែត្រេកអរជាមួយនឹងរបស់ខាងក្រៅនឹងសឹកចិត្តព្រមថាមិនបាន ស្ដាប់មិនបានរលឹកមិនបានសិក្សាក៏ហើយទៅចុះណាព្រោះស្ដាប់មកដែរតែមិនយល់មិនដឹងថាសភាវៈពិតនឹងយ៉ាងម៉េចចឹងទៅក៏ហីហីសិនទៅរវល់ធ្វើអីធ្វើអីក្នុងលោកហ្នឹងក៏ទៅតាមរវល់ហ្នឹងចឹងទៅកិច្ចការងារដើម្បីជីវិតហ្នឹងណាខ្លាចតែវាមិនបានរស់នឹងឯងខ្លាចក្រែងតែវាមិនបានរស់ ហ្នឹងឯងដែលវាធ្លាប់រស់គ្រប់ជាតិណាស់មកហើយហ្នឹងជីវិតហ្នឹងញាតិញោមរលឹកមើលផងទៅគ្មាននរណាចាំរស់ទេប៉ុណ្ណាចាំណាចាំនៃខំរួមមាសប្រាក់ទ្រព្យសម្បត្តិអីនឹងយ៉ាងណាហត់នឿយទទួល គ្នានឹងស្លាប់ណាអត់មាននរណាចាំរស់ទេ ថាកុំឲ្យសម្លាប់សាទ លោកគ្រូអើយបើមិនឲ្យខ្ញុំស្លាប់សត្វខ្ញុំបានអីរស់ស្លាប់គេរួចទៅដល់ពេលងាប់ខ្លួនឯងនឹងឯងបើមិនឲ្យខ្ញុំធ្វើនៅកិច្ចការងារហ្នឹងខ្ញុំបានអីចឹងជីវិត គឺគិតពីរឿងចឹងជីវិតនឹងឯងតែអត់បានគិតដល់ទៅថាជីវិតនឹងវាត្រូវស្លាប់មើលណាហើយស្លាប់ទៅទាំងអត់មានសិលនឹងឯងចឹង ចឹងជីវិតដែលរស់នៅមួយថ្ងៃ ដែលមានសិលប្រសើរជាងរស់នៅអស់រយនៃឆ្នាំ ធ្វើឲ្យពុទ្ធបរិស័ទយើង ដែលជាអ្នកសមាទានសិលហ្នឹងវាលមួមជាមួយនឹងមួយថ្ងៃមួយថ្ងៃហ្នឹងចឹងទៅវាកាត់តណ្ហាញាតិញោមពិនិត្យមើលបើមិនកាត់ខ្លះកាត់ត្រង់ដែលថាយើងត្រូវការរស់ច្រើនរស់យូរអាយុវែងអីអីហ្នឹងវាកាត់នៅអាបំណងប្រាថ្នាហ្នឹងណា គឺម្យ៉ាងយើងមានមរណសតិម្យ៉ាងយើងបានកំណត់ដឹងសង្ខារធัวជាអនត្តាមិនមែនបង្កប់បញ្ជាបានមិនមែនเตรียมទាបានម្យ៉ាងគឺយើងបានប្រើប្រាស់មួយថ្ងៃមួយថ្ងៃហ្នឹងឲ្យសម្រេចទៅ ជាប្រយោជន៍ច្រើនណាស់ក្រំតែមួយថ្ងៃដែលយើងមានសិលមានការសម្លឹងពិនិត្យហ្នឹងវាពិសេស ជាងការរស់នៅអស់រយនៃឆ្នាំដែលអត់សិលអត់មានការតម្កល់ចិត្តស្មើហើយនឹងពុទ្ធដីកាមើលមើលទាំងនឹងឯងចឹងហើយការប្រតិបត្តិរបស់យើងហ្នឹងគឺប្រព្រឹត្តទៅដើម្បីឈ្នះកិលេសក្នុងចិត្តសន្តានរបស់យើងនឹងឯងអេកញ្ចៈជយមត្តានੰសវេសង្គាមជុត្តមោសំបីឈ្នះមនុស្ស1000អ្នក1000ដង គាត់ថានឹងអញឈ្នះឈ្នះរាល់លើកហើយយើងម្នាក់ឯងហ្នឹងឈ្នះមនុស្ស1000នាក់ហើយ2ដង10ដង100ដង500ដង1000ដងគឺឈ្នះរហូតណាក៏ប៉ុន្តែព្រះអង្គត្រាស់ថាមិនមិនតន់ហៅថាប្រសើរអីទៅទេ នឹងឯងវាតាមរឿងនឹងចឹងទៅវាអាចជាជ័យជំនះដែលជួបប្រទេស នៅពីវេរីនឹងឯងមិន ក្នុងបច្ចុប្បន្នក៏ទៅបរលោកអីនឹងយ៉ាងណាអ្នកដែលគេខឹងគេស្អប់គេចងពីវេរា ឬក៏ទៅតាមបាបកម្មក្នុងការដែលឈ្នះគេនឹងតើប្រព្រឹត្តទៅដោយវិធីណាវាចូលក្នុងបញ្ញវេរា ណាមួយណាមួយអីចឹងទៅទៀត នឹងឯងចឹងបានជាព្រះអង្គមិនមិនថាប្រសើរអីនឹងរឿងឈ្នះមនុស្ស1000អ្នក1000ដងនឹងទេក៏ប៉ុន្តែអេកញ្ចៈជាយមត្តាណੰងនេះឈ្នះខ្លួនឯងតែម្នាក់ហ្នឹងគឺសវេសង្គមអយុត្តមកប្រសើរជាងឈ្នះវ័យវ័យខាងក្រៅទាំង នេះជាកំពូលនៃការឈ្នះក្នុង សង្គ្រាម គឺយើងធ្វើសង្គ្រាមយោធេថាមេរាំងបញ្ញាវុធេនេះច្បាំងជាមួយនឹងកិលេសសមាដោយអាវុធគឺបញ្ញាកាលណាបើយើងធ្វើសង្គ្រាមជាមួយនឹងកិលេសក្នុងចិត្តសន្តានហើយវាត្រូវអស់បញ្ហាវាត្រូវអស់សេចក្តីទុក្ខគណាក្នុងវត្តសង្សារចឹងបានពុទ្ធបរិស័ទយើងមានការសង្រួម ក្នុងបំណងប្រាថ្នាត្រូវការអ្វីអ្វីច្រើនច្រើនពីលោកនេះអីនឹងយ៉ាងណាគឺថាវាមកសម្រេចត្រឹមតែរក្សាចិត្តរបស់ខ្លួននឹងឯងដែលឲ្យសេចក្តីសុខហើយបានណាមានកិច្ចការងារអីដែលធ្វើទៅឲ្យជាសុខក៏ជាសុខជាមួយនឹងកិច្ចការងារហ្នឹងទៅហើយបានលើការចេះដឹងទៀតកាលណាបើការងារហ្នឹងស្ថិតនៅក្នុងសុតាំងហោតិ សัพពេធម្មានិលំអភិនិវេសាយាតិនឹងឯងចឹងការងាររតីតីវាចិត្តតែឲ្យយើងសុខឲ្យអីហើយប៉ុន្តែវាអាចថាសុខក្នុងលោភៈទៅក៏មានឬក៏ថាសុខទៅដូចយើងធ្វើទៀនធ្វើអីហើយប៉ុន្តែយើងអត់បានស្ដាប់ពធទេសនាយើងអត់បានសាកឆាចឹងទៅវាអាចនិយាយពីនេះពីនោះអីផ្សេងផ្សេងអត់កើតបញ្ញាអានឹងយើងបានសេចក្តីសុខក្នុងបុណ្យហើយប៉ុន្តែ មិនបានចម្រើនបញ្ញាតែដល់ទៅមានសេចក្តីសុខហើយចម្រើនទៅដោយបញ្ញាទៀតគឺបញ្ញានេះឯងដែលនាំមកនៅសេចក្តីសុខដែលជាទីពឹង ត្រង់ដែលអកិញ្ចនាំងអនាទានាងនឹងគឺការមិនកង្វល់ការដែលមិនប្រកាន់នឹងគឺតលតែបញ្ញាចម្រើនឡើងព្រោះក្នុង ពុទ្ធសាសនាមាន បញ្ញាជាបឋមប្រធាននិងមាន បញ្ញាជាសេចក្តីសម្រេចទាំងដែលសម្រេចដែលបញ្ញានឹងធ្វើកិច្ចឲ្យសម្រេចនៅវិមុតគឺការរួចផុតដែលជាសារៈខ្លឹមសារនៃជីវិតព្រះអរហន្តនឹង គឺមិនមែនយកត្រឹមតែសទ្ធាមិនយកត្រឹមតែសិលមិនយកត្រឹមតែសមាធិក្នុងសមថៈកម្មដ្ឋានទៅទេគឺសម្រេចដល់វិបស្សនាញាណនិងមគ្គញាណក្នុងព្រះសាសនានឹងអញ្ចឹងមើលពុទ្ធបរិស័ទយើង បន្ធូរបន្ថយនៅការទៀមទាថាចង់បានរស់ឲ្យបានច្រើនឆ្នាំទៅទៀតអានឹងនាំឲ្យកើតទុក្ខ នៅពេលដែលសង្ស័យថាក្រែងលោតែវាមិនបាននៅយូរនឹងឯងហើយក៏ភ័យក៏ព្រួយអីចឹងទៅដល់ទៅពុទ្ធបរិស័ទយើង មានការចេះដឹងប្រើប្រាស់ឱកាសដែលយើងបាននៅរស់នឹងសម្បើមរួចមកហើយមិនមែនទៅតែចាប់ផ្ដើមថ្ងៃនេះណា វាដូចជានឹកថាលមមទៅហើយប៉ុន្តែវាដូចថាវាមានណាអតិរេកៈនេះអតរេក បន្ថែមយើងបានមួយថ្ងៃនេះទៀតអាហ្នឹងណាក៏យើងទទួលជារង្វាន់មកហើយយើងបានមួយថ្ងៃទៀតគឺថាមានឱកាសនៅដោយសេចក្តីសុខស្ងប់ចំណេះដឹង និងគុណធម៌ហ្នឹងមួយថ្ងៃទៀតទៅធ្វើជាប្រយោជន៍ដល់ប្រទេសជាតិដល់ប្រសាសនាអីតាមលទ្ធភាពដែលមានហ្នឹងចឹងទៅកុំតែរស់នៅដោយការបៀតបៀន ដុតរោលសង្គមឲ្យវិន័យវិន័យក្តៅក្រហាយអីទៅដោយសារយើងអានឹងមិនប្រសើរក្នុងជីវិតរស់នៅទេគណាតែរស់នៅដែលពុទ្ធបរិស័ទយើងបានតាំងនៅក្នុងផ្លូវរបស់ព្រះរាមាភិភិអញ្ចេះមកហើយ គឺមានតែប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃរស់នៅដោយសេចក្តីសុខស្ងប់ត្រជាក់ ដោយបង្ខំរំលឹកអំពីអាកាសធាតុព្រឹកនឹងតិចមានខ្យល់បក់ល្មមមិនមិនខ្លាំងពេកទេ គឺរហើយទៅចឹងអានឹងធ្វើឲ្យនឹករលឹកដល់ចិត្តសន្តានចឹងចិត្តសន្តាននឹងឯងដែលបានសពតិចរហើយដូចជាតាមផ្លូវកាយអញ្ចឹងទៅអានឹងវាមានអញ្ចឹងណាមិនជីវិតរស់នៅមានតែរឿងដៅកាហាយអីទៅទេចឹងនឹងឯងហើយ វាមានពេលខ្លះក៏អញ្ចឹងហើយមិនសបាយអីនឹងយ៉ាងណាតេតួងទៅនឹងផ្លូវចិត្តក៏ប៉ុន្តែម្យ៉ាងក៏យើងត្រូវដឹងថាវានឹងកន្លងទៅចាំទៅផងដែរហើយយើងនឹងប្រឹងប្រែងសិក្សាធម៌របស់ព្រះពុទ្ធអង្គអប់រំបញ្ញា ដើម្បីដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹង នឹងឯងមិនមែនយើងគ្រាន់តែពឹងពេលវេលាថាវានឹងកន្លងហួសទៅអានឹងវាជាធម្មតាទេខឹងក៏វារលត់ទៅវាមិនមែនចេះតែខឹងរហូតលោកភៈជាប់ចម្ពាក់ស្រឡាញ់ក្នុងអត្តភាពហ្នឹងហ្នឹងឯងយើងនិយាយសរុបទៅក៏វានៅតែអស់ទៅហ្នឹងដល់ពេលស្លាប់ហ្នឹងវាមានមនុស្សស្រឡាញ់អីទៀតទេហើយ ទៅតាមរឿងយើងចែកតាមពេលនឹងចឹងទៅណាអ្វីអ្វីដែលយើងស្រឡាញ់រាប់ភ្លេចក៏ណានឹងឯងហើយចេះតែមានបន្តបន្តមកទាំងមនុស្សទាំងរបស់របរប្រើប្រាស់នឹងឯងទៅតាមសម័យកាលអីមកសពថ្ងៃនឹងពីដឹងពីមុនហ្នឹងយើងមានដែលដឹងស្រឡាញ់ទូរស័ព្ទអីវាវាមិនដែលដឹងថា ទូរស័ព្ទហ្នឹងគេធ្វើមកសម្រាប់ដាក់កាបូបអញ្ចឹងផងហ្នឹងហ្នឹងឯងប៉ុន្តែវាស្រឡាញ់ស្អីស្អីផ្សេងផ្សេងអញ្ចឹងទៅហ្នឹងឯងឥឡូវមកស្រឡាញ់របស់មីរបស់រតីអីអីអញ្ចឹងទៅទៀតទៅហ្នឹងឯងហើយវាកន្លងទៅជាអតីតាធម្មាហ្នឹងឯងសំបីតែទុកណាផ្លូវកាយផ្លូវចិត្តអីនឹងយ៉ាងណាក៏វាសឹកតែកន្លងទៅទាំងអស់ នឹងឯងយៈតតៃតំបហិណន្តੰរបស់ណាដែលកន្លង ទៅគឺរបស់នឹងវាលះទៅប៉ុន្តែបើយើងមិនបានអប់រំចម្រើនបញ្ញាគឺអ្វីអ្វីដែលមកដល់នាំឲ្យទុកនាំឲ្យកង្វល់ហ្នឹងវាចិត្តតែមានទៀតវាមិនមែនអាអស់ទៅហើយហើយទៅឯណាវាអត់មានថ្មីទៀតឯណា វាមកដល់ថ្មីថ្មីទៀតហើយតែកាលណាយើងអត់មានសតិបញ្ញាទទួលអារម្មណ៍នឹងដោយល្អវាត្រូវຕົកត្រូវកង្វល់ទៀតចឹងបានថាម្យ៉ាងយើងក៏បានជាជំនួយដែរណានឹងឯងវៃវៃក៏រងចាំពេលវេលាដែរនឹងឯងកុំប្រញាប់សម្រេចចិត្តក្នុង ពេលស្រឡាញ់ភ្លាមភ្លាមពេលខឹងភ្លាមភ្លាមឬក៏ពេលវ័យវ័យដែលជាអកុសលកើតឡើងហ្នឹងគឺកុំកុំឆេវឆាវកុំប្រញាប់ប្រញាប់ទៅតាមអំណាចលោភៈទុសៈមោហៈ នឹងឯងចង់ធ្វើឲ្យវាក្តៅក្តៅ ចង់និយាយឲ្យវាក្តៅក្តៅអីចឹងតាមតាមដែលលោភៈទុសៈមោហៈកើតឡើងហ្នឹងអាហ្នឹងហៅថាសាហតចរិយាគឺការប្រព្រឹត្តលឿនប្រព្រឹត្តរហ័សនឹងឯងទៅតាម អំណាចនៃលោភៈទុសៈមោហៈហ្នឹង ចឹងទៅវាអាចយើងដៅកាហាយស្ដាយក្រោយចឹងប៉ុណ្ណាពីព្រោះសភាពនៃចិត្តដែលវាកើតឡើងហ្នឹងគឺវាជាលោភៈទុសៈមោហៈប៉ុណ្ណាហើយយើងក៏ប្រព្រឹត្តរស់រាន់ទៅតាមនឹងអញ្ចឹងគឺព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងកន្លែងនឹងក្នុងអបតន្តសោតនឹងគឺថាកុំឲ្យប្រព្រឹត្ត ទៅតាមអំណាចនៃលោភៈទោសៈមោហៈហ្នឹងលឿនលឿនរហ័សរហ័សហ្នឹងឯងអញ្ចឹងគឺយើងត្រូវដឹងថាលោភៈដែលកើតឡើងហ្នឹងវាកើតហើយក្នុងចិត្តវាជាអកុសលពិត ប៉ុន្តែក៏យើងមិនមែនថាចេះតែបញ្ចេញមកតាមលោភៈនឹងទេនឹងឯងពីព្រោះតែកាលណាបញ្ចេញមកវាដូចជាក្លិនស្អុយទៅអញ្ចឹងឬក៏វាសម្រេចទៅជា កាយកម្មវិច័យកម្មវាចូលទៅក្នុងបាបកម្មប៉ុណ្ណាដែលនាំ មកនៅសេចក្តីក្តៅក្រហាយស្ដាយក្រោយឬក៏ជាបាបកម្មឲ្យវិបាកបដិសន្ធិក្នុងអបាយភូមិបាននឹងឯងដូច្នេះគឺថាវាមិនមែនចេះតែមានលោភៈនឹងរហូតចឹងទៅទេវានឹងកន្លងទៅទេ ព្រោះវាតេតួងនឹងចិត្តដែលគិតទៅក្នុងអារម្មណ៍ហ្នឹងហើយចិត្តវាមិនមែនចិត្តតែគិតទៅរហូតណានឹងឯងវាមានអារម្មណ៍ដតីមានរឿងដតីសម្រាប់ឲ្យគិតចឹងទៅម្ល៉េះហើយវាដូរចិត្តនឹងបាត់ទៅហើយទៅដូរអារម្មណ៍ដូររឿងហើយវាដូរចិត្តដែរនឹងឯងអញ្ចឹងគឺជាបាយក្នុងការដោះស្រាយនៅ អកុសលនឹងកាលណាបើវាមិនបានសម្រេចចេញមកដោយកាយដោយវិចាទេវាអត់មានអីដែលសម្រាប់ឲ្យយើងចងចាំអីទៅដើម្បីនឹងក្តៅក្រហាយស្ដាយក្រោយអីទេពីព្រោះយើងដឹងថាអកុសលវាមាន ជាធម្មតាប៉ុន្តែធ្វើឲ្យយើងរីករាយទៅទៀតដោយសារយើងសង្កត់វាបានពីពីព្រោះវាកើតមានហើយប៉ុន្តែវាដូចភ្លៀងរងាប់ធូលីអញ្ចឹង ពេលមិនបានហុយចេញមកដោយកាយដោយវាចាចឹងទៅគឺទៅជាធ្វើឲ្យយើងរីករាយចំពោះជ័យជំនះនឹងវាមិនបានជ័យជំនះដល់អរិយមគ្គមែនប៉ុន្តែជ័យជំនះមិនឲ្យអកុសលនឹងឯងវាមានកម្លាំងក្រោតក្រៀតដោយកាយដោយវាចាទោសៈក៏ដូចគ្នាដែរមោហៈក៏អញ្ចឹងកិលេសអកុសលតេយតេយដែលវាមានលោភៈទោសៈមោហៈជាមូលជាមេនឹង នឹងឯងហើយយើងដឹងថាវានៅ មានអនុស័យពេលណាវាកើតឡើងវិញក្នុងចិត្តសន្តានរបស់យើងអញ្ចឹងយើងត្រូវតែគៀកកិតចិត្តបរតនត្រ័យគឺត្រូវតែសិក្សាប្រតិបត្តិដូចយើងផ្សំថ្នាំដើម្បីឲ្យរោគនឹងវាជាដាច់អញ្ចឹងនឹងឯងគឺ ការអប់រំចម្រើនអរិយមេអង្គ8តាមរយៈនៃសតិប្បដ្ឋានបប្រតិបត្តិនឹង ចឹងគឺថ្ងៃនេះជាថ្ងៃអបោសុតអីហ្នឹងបានធ្វើឲ្យចិត្តយើងរីករាយទៅច្រើនទាំងឧបនិស្ស័យហ្នឹងងាយទេណាងាយមានងាយកើតឡើងទេទាំងឲ្យពិចារណាមើលដោយជុំវិញទៅវាមិនមែនយើងពិចារណាចាប់ទោសចាប់កំហុសអីអ្នកដតីទេដែលគាត់មិនបានរក្សាសិលអីអីហ្នឹងណា ប៉ុន្តែយើងគ្រាន់តែពិចារណាដើម្បីឲ្យកម្លាំងចិត្តខ្លួនយើងថាយើងក៏ជាមនុស្សកើតមកក្នុងលោកកណ្ដាលសង្គមចឹងដែលវ័យវ័យជុំវិញជីវិត ដែលជាបរិយាកាសសង្គមនឹងគឺវាពោពេញទៅដោយសម្ភារៈលៀបយោគ្រប់សង្កត់ មនុស្សលោកហើយនឹងការដែលខ្វះនៅអធិស្ស្រ័យយោគយល់អីនឹងយ៉ាងណាគឺមានសភាព សំផ្គុំទៅជាភ្លើងឆេះឲ្យតលោមឡើងនឹងហើយយើងចេះបានមកជួបពុទ្ធធัวប្រសង់អញ្ចឹងកណ្ដាមានឱកាសបានទៅថ្វាយបង្គំដែនដី ពុទ្ធភូមិអីអីចឹងផងដែរឬក៏បានឃើញតាមរយៈវីដេអូអីរូបភាពអីចឹងទៅសិតតែកុសលវិបាកសំខាន់សំខាន់ណាទៀតចក្ខុវិញ្ញាណដែលកើតឡើងបានឃើញ រូបទាំងអស់ហ្នឹងណា កន្លែងព្រះអង្គត្រាស់ព្រះអង្គប្រសូតអីអីហ្នឹងកុសលវិបាកសំខាន់ណាស់ដូចយើងបានអានបៃដកបានស្ដាប់ពធអីអីនេះចក្ខុវិញ្ញាណឃើញរូបសោតវិញ្ញាណឬសំឡេងអីអីហ្នឹងកុសលវិបាកដែលធ្វើឲ្យពុទ្ធបរិស័ទយើងបានការចងចាំនឹករលឹកឃើញដល់សភាពទាំងអស់នឹងហើយមនោរម្យទាំងក្នុងចិត្តសន្តានហើយយើងបានសមាទានឧបោសថ ដូចជាក្នុងថ្ងៃនេះអីជាដើមហ្នឹងអញ្ចឹងគឺថាយើងមើលបរិយាកាសជុំវិញក៏ដើម្បីឲ្យយើងប្រឹងថែរក្សារបស់ដ៏មានតម្លៃជារបស់ក្រ កម្រនឹងទទួលបាននៅក្នុងលោកដែលកំពុងតែវោវឹកនឹងយើងអាចរកកន្លែងសុខស្ងប់ឃើញវាមិនទាន់ ស្ថាពរទាំងស្រុងអីហ្នឹងក៏ពិតហើយក៏ប៉ុន្តែឲ្យយើងយកចិត្តទុកដាក់ក្នុងការថែរក្សាសេចក្តី សុខស្ងប់ក្នុងចិត្តសន្តានហ្នឹងនឹងចឹងចឹងព្រោះណាគឺចំពោះការដែលពុទ្ធបរិស័ទយើងរកអ្វីដែលជាខ្លឹមសារ សម្រាប់ថែរក្សាអ្វីជាខ្លឹមសារសម្រាប់យើង ត្រេកអររីករាយជាមួយនឹងណា ចឹងគឺធ្វើឲ្យយើងហ៊ានលះបង់អ្វីអ្វីដតីដតីទៀតនឹងឯងព្រោះយើងមិនបានសម្គាល់ថាអ្វីអ្វីទាំងអដែលយើងស្រឡាញ់ដែលយើងហួងហែកនឹងសុទ្ធតែជាខ្លឹមសារទេគឺយើងមិនបានប្រមូលមកទាំងអស់អញ្ចឹងទេនឹងឯងវាមាន របស់ខ្លះដែលឲ្យយើងត្រេកអរដោយការហួងហែងឆន្ទរាគៈអីអីហ្នឹងរបស់ក្នុងលោកហ្នឹងយើងអាចកាត់បន្ថយបាន ហើយមិនបាត់បង់សេចក្តីសុខរបស់យើងទេពីព្រោះយើងមានសេចក្តីសុខក្នុងចិត្តសន្តាន របស់យើង ជាមួយនឹងអារម្មណ៍របស់យោនិសោមអ្នកសិកាអារម្មណ៍នឹងនាំឲ្យតិចនាំឲ្យមានទានមានសិលមានភាវនាមានសេចក្តីសន្តោសប្រុសប្រណីអធិស្រ័យឲ្យអភ័យមានបញ្ញាចេះយល់មិនចេះទៅទៀមទាអ្វីអ្វីដែលអត់ទៅនោះទេវានាំឲ្យកើតទុក្ខ គឺចេះដឹងដល់ប៉ុណ្ណឹងចឹងគឺយល់ហេតុយល់ផលទៅរក្សាចិត្តឲ្យជាសុខបានបើយើងមិនយល់ទេចេះតែតាមអំណាចចិត្តចង់បានចង់បានចង់បានចឹងទៅវាអត់បានតាមចង់នឹងវាត្រូវកើតទុកជីវិតក៏វាចេះតែមានរឿងដែលឲ្យយើងកើតទុកទៅច្រើនរឿងទៀតដែរបើយើងអប់រំចិត្តកន្លែងនឹងបានរឿងច្រើនណាស់ ដែលតែងតែឲ្យយើងកើតទុកហ្នឹងវាបែរទៅជាអារម្មណ៍បង្ហាត់បង្រៀនឲ្យយើងបានដឹងសេចក្តីពិតទៅវិញថាសัพเพធម្មាអនត្តា គឺមិនមែនយើងចិត្តតែទៀមទាបានទេប៉ុន្តែគេត្រឹមត្រូវរបស់គេអ្វីអ្វីហ្នឹងវាមានហេតុរបស់គេត្រឹមត្រូវ មិនដែលកើតឡើងដោយអត់ហេតុទេ ធ្វើឲ្យយើងយល់ទៅជាមួយនឹងការពិតនឹងព្រមទៅដោយបញ្ញាទៅវិញបោះបង់តណ្ហាបោះបង់សេចក្តីប្រាថ្នាបោះបង់ការហួងហែងទៅតាមតែចិត្តនឹងឯងចោលទៅនឹងឯងគឺមិនចេះតែទៀមទាអ្វីអ្វីក្នុងលោកឬក៏ចេះតែមានគំនិត បង្កប់បញ្ជាទៅទេបើយើងធ្វើអីអីធ្វើប៉ុន្តែធ្វើសម្របសម្រួលទៅតាមហេតុផល វាដូចថាយើងដាំដើមឈើអាហ្នឹងគឺវាស្រួលទៅតាមធម្មជាតិដែលវាមានផែនដីសម្រាប់ឲ្យដាំដើមឈើដុះមានផ្លែទទួលទានអាហ្នឹងគ្រាន់តែទេហោណាមិនសំដែងធัวឲ្យញាតញោមទៅដាំស្វាយទេគ្រាន់តែលើកជាទេហោថាឲ្យយើងធ្វើអ្វីអ្វីយល់តាមសេចក្តីពិតទៅវាបានផលអញ្ចឹងបានដោយសម្រេចអរិយមគ្គហ្នឹងឃើញទេ រិយមគ្គហ្នឹងគឺថាជាកិច្ចការងារដែលប្រព្រឹត្តទៅតាមធម្មជាតិនឹងទេតើពីព្រោះចិត្តសន្តាន គឺជាធម្មជាតិហើយចិត្តនេះវាជាធម្មជាតិសន្សំវាមិនមែនសំតែបំនេះវាសន្សំបាបដែរប៉ុន្តែដល់តែយើងបានដឹងទៅយើងសន្សំសេចក្តីល្អឲ្យច្រើនច្រើនទៅ ហើយលះបាបលះអកុសលទៅតាមអវាទានុសាសន័យដល់អញ្ចឹងទៅឃើញទេធម្មជាតិនឹងវាមិនមែនស្ដាប់បង្កប់យើងទេ យើងមិនមែនបញ្ជាឲ្យសំបនឲ្យយើងទេប៉ុន្តែយើង ចេះ ប្រើធម្មជាតិនឹងទីបំផុតចិត្តនឹងសំបនបានបននឹងគឺជាបច្ច័យឲ្យអរិយមគ្គកើតឡើងអរិយមគ្គកើតឡើងដែលត្រឡប់ជាមោលៈលោភៈទុសៈមោហៈគឺធម្មជាតិធម្មនិយមឃើញទេអាហ្នឹងឯងវាដូចជាយើងចេះប្រើប្រាស់ខ្យល់ ធ្វើអីធ្វើអីចឹងទៅរហូតដល់ទៅគេធ្វើកង្ហាបកបានអកិសនីទៀតផងណាគេប្រើទឹកបានទៅជាភ្លើងបណ្ណាបណ្ណៃក្នុងពិភពលោកគេហៅថាវេរីអកិសនីមើលមើលអាហ្នឹងឯងអាហ្នឹងតាមពិតយើងក្រំតែនិយាយថាប្រើណាក្រំតែនិយាយថាបង្កប់បញ្ជាក៏ប៉ុន្តែអានឹងជាវោហាទេណាជាវោហាទេក្នុងលោកនេះ គឺគ្មានប្រើអីបានទេគ្មានបង្កប់បញ្ជាអីបានទេគ្រាន់តែយើងនិយាយជាវោហាទៅតាមការដែលយើងរៀបចំទៅតាមហេតុផលនឹងតែប៉ុណ្្នឹងទេនឹងឯងបើយើងធ្វើទៅវាខុសហេតុផលយើងក៏ជួបនៅ ការខាតបង់ជួបនៅសេចក្តីអន្តរាយអីអីផ្សេងផ្សេងចឹងទៅអានឹងវាមាន នៅ ក្នុងលោកនឹងអញ្ចឹងគណា ដល់ទៅយើងសិក្សាទៅយើងបានដឹងអំពីហេតុផលក្នុងលោក យើងវាមិនមែនចេះតែប្រើប្រាស់លោកនឹងដើម្បីជាសម្បត្តិខាងក្រៅខាងក្រៅទេនឹងឯងក្រំតែយើង លើក ជាឧទាហរណ៍មកតែប៉ុណ្ណឹងមកបញ្ជាក់នៅក្នុងរឿងចិត្តចេតសិករូបនេះនៅក្នុងជីវិត ជាប្រខដីគឺពុទ្ធបរិស័ទយើង បានជាធម្មជាតិនឹងចេះសន្សំអញ្ចឹងយើងសន្សំទានសិលភាវនា សន្សំការស្ដាប់សន្សំការចេះដឹងគេណានឹងឯងឲ្យវាសំទៅតាមទំនងហេតុផលនឹងអញ្ចឹងទៅរួចទៅ មាន បញ្ញាចេះតែចម្រើនឡើងចម្រើនឡើង ឃើញសัพពេធម្មាអនត្តានឹងឯង កណាអ្វីអ្វីប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមហេតុចឹងគឺគឺការដែលចូលដល់បរមត្តធម៌អានឹងគឺអាចនឹងយកឈ្នះនៅ លោភៈទសៈមោហៈគណាតលចូលដល់បរមត្តរឿងអ្វីអ្វីក៏សម្រេចទៅជាសេចក្តីពិតបានចឹងគណានៃក្រមួយទៀតមកមកឲ្យគ្រូហ្នឹងហ្នឹង ប៉ុណ្ណាអ្វីអ្វីវាសម្រាប់សពគ្រប់គឺដោយអំណាចនៃបរមត្តធัวនឹងឯងឲ្យតែបញ្ញាដែលពុទ្ធបរិស័ទយើងបានអប់រំកុំកុំឲ្យជាប់នៅនឹងរឿងមែនណាព្រោះបើយើងជាប់នៅនឹងរឿងយើងអាចវិនិច្ឆ័យមិនបានត្រូវឬក៏មិនបាន100%អីទៅទេគណា ពីព្រោះអាការដែលយើងមើលទៅដោយដោយភ្នែកឬក៏យើង ស្ដាប់ឮដោយជាជាយើងអាចវិនិច្ឆ័យខុសនៅក្នុងជំរឿនៃរឿងទាំងអស់ហ្នឹងក៏ណាអាហ្នឹងគឺมันអាចចេះតែឃើញហើយ យើងក៏វិនិច្ឆ័យទៅតាមរូបភាពខាងក្រៅនឹងឲ្យថាវាត្រឹមត្រូវជាអញ្ចឹងហើយ ទៅនោះទេចឹងកណាព្រោះវាជារឿងសម្បកក្រៅកណាឬពាក្យសម្ដី តាមអ្នកដតីអីអីមកក៏ដូចគ្នាវាជារឿងខាងក្រៅប៉ុន្តែឯការពិតខាងក្នុង វាអាចថាត្រឹមតែ50%ឬក៏វាផ្ទុយស្រឡះណាអំពីការដែលយើងយល់ឃើញថាវាជាការពិតយ៉ាងហ្នឹងប៉ុន្តែវាអត់ មែនជាការពិតអញ្ចឹងអានឹងក៏មានអានឹងរឿងទាំងមិនមែនបរមត្ថបរមត្ថគឺថាដោយអំណាចវិបស្សនាញាណគឺនាំឲ្យមានអនុមានញាណចូលទៅដល់ចិត្តចេតសិករូបគឺថាវាអត់មានអ្វីកណាវាអត់មានអ្វីដែលថាមិនអាស្រ័យបច្ច័យកើតឡើងទេហើយផលហ្នឹងគឺវាបញ្ជាក់ថាវាត្រឹមត្រូវទៅតាមបច្ច័យយ៉ាងហ្នឹង អានឹងវាជាបរមត្ថហើយចំណែករឿងមើលឧទាហរណ៍ដូចអ្នកស្រុកសាវត្ថីឃើញជាណោះសោអ្នកព្រាមនឹងគាត់នាំគ្នាឆ្លៀកពាក់សសរាប់រយអ្នកពាន់អ្នក ហើយអតេះក៏សសេះក៏សខ្សែក៏សអីទាំងទាំងអស់ទម្លៀកបំពាក់អីហ្នឹងប៉ុណ្ណា សឹកតែពណ៌សសទាំងអហើយគាត់ប្រដាប់តាក់តែងហើយសហ្នឹងមិនមែនគ្រាន់តែលាបថ្នាំសទេសឹកតែប្រាក់ពណ៌ប្រាក់ហ្នឹងវានិយាយថាសអញ្ចឹងទៅហើយសម្ពុតអីហ្នឹងក៏ពណ៌សអញ្ចឹងទៅជួតឈ្នួតក្បាលហ្នឹងក៏ពណ៌សហើយយកពណ៌សនឹងឯងទៀតមកឲ្យអ្នកស្រុកនឹងឯងវងវែងថាជាមង្គល នឹងឯងនាំគ្នាយកទឹកយកផ្កាអីមកដាក់តាមមុខផ្ទះអីអីចឹងទៅទទួលដំណើរឆ្លងកាត់នៃក្បួនរបស់គាត់នឹងក៏ក្រឹកក៏ក្រែងហ្នឹងថាទឹកនឹងបានសេរីសួស្តីចឹងទៅអាហ្នឹងសម័យពុទ្ធកាលផងទេអឺចំពោះវត្ថុជនដែលនៅមានហ្នឹងគឺក៏ក្រឹកក៏ក្រែងទៅតាមនឹងចឹងដែរក៏ណានឹងឯងព្រោះមនុស្សវាច្រើនណាព្រះអរិយបុគ្គល ច្រើនហើយប៉ុន្តែដល់ទៅមនុស្សច្រើនបឋិជនក៏ឃើញថាសម្បើមមកចឹងទៅដែរទៅគណារាប់ម៉ឺនអ្នកហ្នឹងវាច្រើនណាស់ទៅហើយនឹងឯងចឹងតែការពិតគណាដែលអ្នកស្រុកនឹងឯងមើលទៅសម្បកក្រៅនឹងថាបរិសុទ្ធដោយសារពួរសនឹងឬក៏ថាជាសេរីសួស្តីដោយសារមានការតបតែង នៅរបស់មានតម្លៃ ដូចជាប្រាក់អីអីចឹងហើយនឹងមនុស្សច្រើនចឹងទៅអានឹងឯងដែលវាវាត្រូវខុសទាំងស្រុងទៅវាអត់មានបាន50%ឬក៏30% 20%អីទេគឺថាជាការខុសទាំងស្រុងនឹងឯងចំពោះយានបែបហ្នឹងវាទៅ ជាយានអាក្រក់លាមកទៅវិញ មកអំពីអីវាតេតួងនឹងម្ចាស់របស់យានហ្នឹងមានបំណងឲ្យគេវង្វេងគិតថាទាំងដែលខ្លួនឯងហ្នឹងក៏ជាបុគ្គលល្ងងអត់បានដឹងថាអ្វីជាសេរីសួស្តីអ្វីជាសេចក្តីសុខអ្វីដែលជាការរួចផុតចាកទុក្ខរបស់មនុស្សទាំងឡាយដែលដែលត្រូវការរួចផុតចាកទុក្ខគួរតែ ណែនាំអ្នកដតីនឹងឯងឲ្យបានរួចផុតចាក់ទុកពិតប្រកបតាមបំណងរបស់សត្វលោកដែលភ័យខ្លាចជាក្តីទុកនឹងឯងទៅមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងគួរតែទៅរកព្រះអង្គមិនបង្ខិតបង្ខំឲ្យជឿអីទេប៉ុន្តែថាទៅឲ្យច្បាស់លាស់ទៅមើលមហាបរិស័ទលក្ខណៈអីចឹងទៅដែលវាចូលនៅក្នុងគម្ពីរព្រាហ្មណ៍ហ្នឹង បើមិនបានចេញបួសទេនៅជារាវះនឹងបានជាស្ដេចចក្របើថាចេញបួសនឹងបានជាព្រះពុទ្ធទៅមើលឃើញចឹងទៅនឹងឯងដូចជាព្រាមតតីតតីផ្សេងផ្សេងទៀតមានបោកតរៈសាតិព្រាមមានព្រំមាយុព្រាមមានសោណតន្តព្រាមអីអីចឹងកោដាក់តន្តព្រាមគឺថាទៅទៅមើលច្បាស់លាស់ នឹងឯងសាកសួរអីចឹងទៅបើថាយើងប្រកែគឺដោយសច្ចកនិគុណបត់អីចឹងទៅចឹងនឹងឯងទៅដេញដោលព្រះអង្គណាណីអីចឹងទៅបានជាឧបនិស្ស័យមកព្រះអង្គបរិនិព្វានទៅបានជាង200ឆ្នាំមើលជាមហាខេណាស្របមួយអង្គ តាមឧបនិស្ស័យដែលមានមកហ្នឹងប៉ុន្តែកាលដែលមិនតាន់ដឹងដូចជានៅក្នុងមហាសច្ចកៈសោតហ្នឹងសច្ចកៈនិគុណបុត្រហ្នឹងក៏មានការវិនិច្ឆ័យខុសគេណាវិនិច្ឆ័យរឿងខាងក្រៅរឿងខាងក្រៅត្រង់ដែលថាព្រះរាមាវិភាកព្រះអង្គទ្រង់ផ្ទុំដែរ ណាព្រះអរហន្តណាព្រះអង្គផ្ទុំនឹងឯងនៅ ក្នុងសង្យុត្តនិកាយសកាតវៈដូចគ្នាដែរមាន ទេវតាមួយអង្គនឹងមករំលឹកដាស់តឿនព្រះថៃណាស្រុកដែលឃើញព្រះអង្គទ្រង់ផ្ទុំថ្ងៃថាជាបុគ្គលវង្វេងនឹងឯងចឹងអាហ្នឹងដែលមើលសម្បកក្រៅទៅ មានការវិនិច្ឆ័យខុសប៉ុណ្ណា លើកឡើងនៅតោកថាជាបុគ្គលវង្វេងនឹងឯងចឹងនឹងបានប្រខេណាស្របនឹងព្រះអង្គបញ្យលអំពីសភាពនៃការវង្វេងនឹងវាយ៉ាងម៉េចក្នុងអរិយវិន័យការដែលមិនវង្វេងនឹងវាយ៉ាងម៉េចចឹងទៅដូចព្រះអង្គទ្រង់ប្រទានឲ្យសច្ចកនិគុណរបស់នឹង ណាបានដឹងអំពីការវង្វេងហ្នឹងគឺបុគ្គលដែលនៅមានអាសវៈកិលេសប្រទៅក្នុងសង្សារវដ្តអាហ្នឹងទៅឈ្មោះថាជាបុគ្គលវង្វេងក្នុងអរិយវិន័យហើយបុគ្គលលះបង់អាសវៈកិលេសអស់ហើយហើយព្រះអង្គក៏ទ្រង់សម្ដែងពីព្រះអង្គហ្នឹងដែលមិនមានអាសវៈនៅសេសសល់នឹងឯងចឹងចឹងគឺมันអាចថាជាបុគ្គលវង្វេងបានទេពីព្រោះថៃនិមិត្តភៈនឹងបានកម្ចាត់បងដោយ ព្រះអរហត្តមគ្គនឹងអស់ទៅហើយគណាហើយចំពោះការដែលផ្ទុំអីអីហ្នឹងវាតេតួងនឹងឧបាទិនកៈរូបនឹងសពទៅតែម្ដងចឹងគណាគឺវាជាសភាពញាប់ញួរមានការអស់កម្លាំងឬក៏ប្រព្រឹត្តទៅដោយការកវាយកវល់នៃរូបកាយណានឹងឯង កាយៈតិរថោវល់កវាយនៃរូបកាយសូម្បីតែអនុបាទិនកៈរូបដូចជាស្លឹកឈើអីហ្នឹងប្រលប់ឡើងវាក្តោបព្រឹកឡើងវារេកវាទៅតាមឧត្តកជាសមុទ្ឋាននឹងយ៉ាងណាមិញរូបកាយប្រខៃណាស្របនឹងវាមានការកវល់កវាយទៅអញ្ចឹង ខ្សែរបស់ពវាំងនឹងឯងដែលប្រព្រឹត្តទៅដោយអំណាចនៃរូបកាយដែលកវល់កវាយនឹងខ្សែរបស់ពវាំងនឹងឯងដែលសំណមត់ពោលថាប្រតិណាស្របនឹងឯងសិនសិនលក់ទុំអានឹងគឺជាពវាំងប៉ុន្តែមិនមែនជាការវង្វេងទេពីព្រោះព្រះអង្គមិនបានផ្ទុំដោយការវង្វេងឬក៏តេតួងទៅនឹងភ័យណាំងមិត្តធាំងឡើយ អត់មានអកុសលនិវរណៈអីទេវ័យវ័យគឺជាសភាពនៃរូបដូចជារូបកាយដែលត្រូវចាស់ជារាក្រំគ្រាអញ្ចឹងហើយទៅបន្ទុះព្រះអរហន្តយ៉ាងម៉េចរូបកាយត្រូវឈឺរូបកាយនឹងឯងត្រូវពិការអីទៅដោយប្រការណានឹងឯងក៏មិនតេតួងអីដែលយើងត្រូវទៅបន្ទុះ ព្រះខៃណាស្របទេពីព្រោះព្រះខៃណាស្របមិនមាននៅសល់លោភៈទុសៈមោហៈឬក៏អាសវៈកិលេសឡើយនឹងឯងទាំងអញ្ចឹងគឺនៅក្នុងសេចក្តីនេះពុទ្ធបរិស័ទយើងអាចនឹងមានការកវល់កវាយទៅនៅក្នុងរឿងទាំងឡាយទាំងពួង អាចជាប់ទៅដោយបាបកម្មពីតរាអាចនាំឲ្យមាន ការឆ្លោះប្រកែកតោះតេងគ្នា គឺទៅតាមនឹងទាំងដូច្នេះសំខាន់គឺការដែលពុទ្ធបរិស័ទយើងអប់រំទូលមានចិត្តរបស់យើងនឹងឯងទាំងដោយអំណាចនៃការដែលមានបញ្ញាចូលទៅឲ្យដល់សេចក្តីពិតនៃបរមត្តធម៌ យើងនឹងបានស្ងប់រងាប់នៅក្នុងចិត្តសន្តានរបស់យើងហើយរឿងខាងក្រៅវាមានអញ្ចឹងជាធម្មតាទេការដែលយើងអាចនឹងធ្វើអ្វីអ្វីទៅវាស្ថិតនៅក្នុងការដែលសូមឲ្យអ្នកដតីអធិស្ឋ័យអភ័យទោសឬក៏យើងត្រូវឲ្យអភ័យដល់អ្នកដតីអានឹងគឺជាសេចក្តីចម្រើននៅក្នុងអរិយវិន័យ វាអត់ទៅជារឿងឆ្លោះប្រកែកតោះតេងអីទេពីព្រោះអ្នកដែលធ្វើខុសបានដឹងខុសហ្នឹងមកពីបានអប់រំចិត្តរបស់ខ្លួននឹងឯងมันមានចេះតែចេះចេះទៅដោយអំណាចទឹកថេមានអ្នកទេអញ្ចឹងវាមានរឿងអីឆ្លោះប្រកែកទៅបានអអ្នកដែលបានទទួលនៅការសូមកម្មាផ្ទោសដោយព្រះដ៏មានពុភា ដូចជាព្រះអរហន្តអីអីព្រះសិរីបុត្រអីអីចឹងព្រះអង្គក៏មានការប្រកាសសរសើរថាការដែលអ្នកដតីហ្នឹងធ្វើអ្វីខុសហើយបានដឹងនៅទោសហ្នឹងហើយតាំងចិត្តសង្រួមតទៅគឺជាសេចក្តីចម្រើនក្នុងអរិយវិន័យដូច្នេះវាអត់មានរឿងដែលដែលនឹងត្រូវថាគំនុំគុំស្អប់អីទៅក្នុងអំពើអ្នកដតីទេ នឹងគឺរឿងដែលដោះស្រាយខាងក្នុងបានហើយវាអត់មានបញ្ហាខាងក្រៅទេរឿងខាងក្រៅគឺសូម្បីតែព្រះពុទ្ធអង្គក៏ទ្រង់បវារណាដែរចឹងដើម្បីឲ្យសាវកទាំងឡាយនឹងឯងថាមកទៅថាគត់ធ្វើអីដែលមានកាយកម្មវិច័យកម្មមโนកម្មនឹងឯងដែលជាការតោះឆ្កំឆ្គងព្រះសិរីបុត្រ បានទូលព្រះអង្គភ្លាមអំពីសភាពបរិសុទ្ធទៅដោយកាយដោយវាចាដោយវហប្រតិរបស់ព្រះអង្គហើយក៏បានប្រវារណាគ្រប់គ្រប់ព្រះអង្គនឹងឯងនេះគឺជាអរិយវិន័យទាំងគឺតែជាវិន័យរបស់ព្រះអរិយៈគឺជាការដែលមានសេចក្តីស្ងប់ រងាប់នៅក្នុងចិត្តសន្តាន នឹងឯងមានការរង្គាសចំពោះបាបអកុសលមានការរង្គាសចំពោះសេចក្តីល្ងងការដែលមិនបានចេះដឹងនៅអ្វីអ្វីទៅតាមសេចក្តីពិតដូច្នេះគឺថាមានបវារណាកម្មនឹងដើម្បីរតនីយាងនិមន្តដល់ស័កព្រះមចារីនឹងដើម្បីបានប្រាប់បាន មើលបានថាអីអីទៅតាមនឹងដែលជាបវារណាកម្មនឹងនឹងរឿងខាងក្រៅអត់មានជាបញ្ហាដែលនាំឲ្យមានគំនុំគុំស្អប់ឆ្លោះប្រកែកតោះតេងអីទៅទេចឹងប៉ុណ្ណានឹងគឺសិតតែចូលនៅក្នុងលក្ខណៈរបស់បណ្ឌិតប៉ុណ្ណាគឺបណ្ឌិតមានការមិនសម្លឹងទោសអ្នកដតីជាកម្លាំង ហ្នឹងគឺលក្ខណៈអញ្ចឹងត្រង់ដែលថាជាការដែលបណ្ឌិតនឹងឯងមិនមែនមិនរំលឹកមិនដាស់តឿនទេរំលឹកដាស់តឿនប៉ុន្តែប្រព្រឹត្តទៅដោយសេចក្តីបរិសុទ្ធកណានៅក្នុងការរំលឹកដាស់តឿននឹងសំបីតែសាមណេរបជន7ឆ្នាំក៏បានរំលឹកព្រះសិរីបុត្រអំពី ព្រះសិរីបុត្រដែលព្រះអង្គជាព្រះអរហន្តហើយហ្នឹងណាជាអគ្គសាវកហើយហ្នឹងណាប៉ុន្តែមានពេលមួយហ្នឹងគឺស្បង់របស់លោកធ្លាក់ចុះបន្តិចចឹងទៅគឺសាមណេរហ្នឹងពោលចំពោះព្រះសិរីបុត្រនឹងឯងអំពីស្បង់នឹងឯងដែលធ្លាក់ចុះហ្នឹងចឹងទៅ ហើយព្រះសិរីបុត្រហ្នឹងក៏ចូលទៅក្នុង ទីសំរុំទៅក៏បរិមណ្ឌលចេញមកវិញទៅហើយក៏សំពះនៅសាមណេរនឹងឯងពោលថាជាលោកអាចារ្យប៉ុណ្ណឹងបានហើយនៅនឹងឯងចឹងហើយមិនជាពាក្យលេងជាពាក្យអីទេណាព្រះអរហន្តអត់មានលេងទេចឹងគឺថាហៅថាលោកអាចារ្យគឺអាចារ្យអត់មានបញ្ចុះប្រសោកអត់មានលេងទេកណានឹងគឺថ្នាក់ព្រះសិរីបុត្រ ដែលព្រះអត្តកថាបានបញ្យលទៅក្នុងវចនៈខមកគឺថាអត់ធន់ចំពោះពាក្យសម្ដីអ្នកដតីទាំងពាក្យសម្ដីអ្នកដតីមិនមកឲ្យយើង ចេះតែកើតទុកទៅទេក៏ណាហើយក៏មិនមែនក៏ចេះតែថាឲ្យយើងត្រូវទៅតាមពាក្យសម្ដីនឹងយ៉ាងណាគឺវាសំខាន់ត្រង់ផ្លូវចិត្តរបស់យើង នឹងឯងជាធម្មតាបើយើងមិនបានសិក្សាពធัวក្នុងព្រះសាសនាសពទុករបស់យើងវាផ្ញើនឹងអ្នកដតីចឹងនឹងឯងសពទុកនឹងផ្ញើនឹងអ្នកដតីនឹងឯងសពថ្ងៃមាន Facebook អីអីហ្នឹងនឹងឯងហៅថាវាជារឿងរបស់សង្គម Facebook ហ្នឹងគឺកំពុងតែពេញនិយមពេញពិភពលោកហ្នឹង ហើយសុខទុក្ខទៅតាមហ្នឹងគឺចង់កំសាន្តចង់សប្បាយចង់រីករាយអីក៏លេងទៅហើយជួបប្រទះនៅការខ្មាស់ទេសដៀលអីហ្នឹងក៏កើតទុកទៅនឹងឯងជាធម្មតាដូចឈើ ដើមឈើដែលវាខ្ពស់ផុតពីគេទៅវាត្រូវខ្យល់ចង់ចង់នឹងនឹងឯងធម្មតាតែកាលណាមានគេសរសើរមានគេលើកតម្កើងមានឋានៈពងពោះអីអីចឹងទៅវាធ្វើឲ្យអ្នកដតីក្តុកក្ដួលរមូលក្រិចទៅតាមនឹងចឹងទៅចឹងប៉ុណ្ណានឹងឯងវាអាចតោះចេះតោះចោះអីចឹងទៅវាមានរឿងដែលធ្លាប់ កនុំគុំស្អប់ខ្លះអីចឹងមកនឹងឯងដល់តែឃើញអញ្ចឹងទៅវាចង់មានការបង្អាប់បង្អោនមានការដើម្បីនឹងគ្របសង្កត់អីចឹងទៅតាមសភាពនៃចិត្តរបស់មនុស្សតែងមានជាធម្មតាកាលណាបើយើងចូលទៅដល់សភាពនៃចិត្តរបស់មនុស្សគ្មានអីដែលគួរឲ្យប្រកាន់ទេចឹងដូចជាគំនួភ្នក់ភ្លើងអញ្ចឹង ផ្សែងហុយមកវាដោយសារមានភ្លើងភ្លើងនឹងឆេះរួចទៅវារលត់បាត់ទៅកណាវាអត់មានថិតនៅអីជាភ្លើងអីទៅរហូតទេគឺថាឆេះចេញពីអស់ហើយវារលត់ទៅភ្លាមនឹងឯងដោយសារមានអស់វាចិត្តតែឆេះទៀតទៅវានៅក្នុងចិត្តគំនិត របស់មនុស្សដែលនាំឲ្យធ្វើអីនាំឲ្យនិយាយអីហ្នឹង ប៉ុណ្ណារួចទៅវាអស់ទៅទេវ័យវ័យគឺតែមានតែការអស់ទៅតែប៉ុណ្្នឹងទេទៅដូច្នេះទៅមិនគួរចាប់ប្រកាន់នៅក្នុងអវ័យអវ័យទាំងអស់ហ្នឹងអញ្ចឹងយើងមិនបានផ្ញើសពទុកអីទៅ ជាមួយនឹងរបស់ខាងក្រៅអញ្ចឹងទេទីពឹងរបស់យើងមិនមែននៅលើមាត់អ្នកដតីទីពឹងរបស់យើងមិនមែននៅលើអ្វីអ្វីដែលអ្នកដតីនឹងឯងបាន ធ្វើអីឬក៏ធម្មជាតិមេឃដីអីអីហ្នឹងទេទីពឹងរបស់យើងគឺ នៅក្នុងការអប់រំចិត្តណាពុទ្ធបរិស័ទយើងដូចជាការរសាបោសិទ្ធសិលអីនេះចឹងអ្នកណាមករសាឲ្យយើងមើលមើលហើយយើងត្រេកអរទៅក្នុងអំពើដ៏បរិសុទ្ធដែលយើង បានធ្វើត្រូវប៉ុណ្ណឹង ហើយអារឿងខុសឆ្កំឆ្គងអីហ្នឹងវាមានចែកទៅជាវោហាវាចែកទៅតាមបរមត្តតាមវោហាយើង អាចសូមកមាទោសអីអីដើម្បីការរស់នៅជាសុខជាមួយនឹងសប្បុរសតទៅនឹងឯងក្នុងសង្គមនៃសប្បុរសកល្យាណមិត្តចឹងទៅយើងមិនចេះតែ មានការជជែករឹងរូសអ្នកដតីទូលមាន ព្រៀនបដៅបានទៅ ដោយក្រនោះទេ បើអញ្ចឹងយើងនឹងត្រូវបែកពីកល្យាណមិត្តយើងនឹងត្រូវបែកពីសប្បុរសតែដល់ទៅសោវចសតាដែលអ្នកដតីជាពិសេសព្រះធម៌ព្រះវិន័យណែនាំអប់រំទូលមានបានដោយងាយទៅយើងនឹងបាននៅក្នុងធម៌វិន័យតទៅទៀតយើងនឹងនៅជុំទៅដោយសប្បុរសទាំងឡាយនឹងវាប្រសើរជាងនៅក្នុង សង្គមខាងក្រៅ ដែលមិនបានចេះដឹងធម៌អាពុទ្ធសាសនាអីហ្នឹងនឹងឯងវាអាចថាឲ្យយើងនឹងឯងមានគំនិតគិតថាយើងក្រន់ជាងគេអានឹងប្រសិនបើយើងចេញទៅអ៊ូអជាមួយនឹងសង្គមខាងក្រៅណានឹងឯងនៅក្នុង សង្គមសប្បុរសខ្លះចេញទៅខាងក្រៅខ្លះយើងមានសេចក្តីប្រមាទទាំងសម្គាល់តែយើងក្រន់បើហើយបើប៉ុណ្ណឹងណា ណាសិល5ហ្នឹងមិនសូវជាម៉ត់ចត់អីប្រមាណផងទេណាប៉ុន្តែប្រៀបទៅជាមួយអ្នកដតីហ្នឹងក្រំបើជាងគេមែនទេដល់អញ្ចឹងទៅវាមិនបាននឹករសៅបោសុតផងបើសិល5របស់យើងហ្នឹងវាក្រំបើទៅហើយនឹងឯងប៉ុន្តែមិនបានម៉ត់ចត់អីទៅផងទេចឹងនឹងឯងវាអាចថា រួមចិត្តរួមគំនិតជាមួយបងប្អូនកូនចៅអីទៅ នៅក្នុងការចិញ្ចឹមជីវិតអីអីហ្នឹងហ្នឹងឯងមានដូចជាថាការធ្វើស្រែធ្វើចំការអីអីចឹងទៅហើយក៏ទុកឱកាសឲ្យកូនចៅមានការនេសាទទៅអីទៅចឹងទៅណានឹងឯងប៉ិតមែនតែខ្លួនឯងមិនបានធ្វើផ្ទាល់ប៉ុន្តែវារួមនៅក្នុងសេចក្តីត្រេកអរហ្នឹង ចឹងទៅដែរអាហ្នឹងឯងដូច្នេះវាមិនអាចពេញលេញទៅបានសូម្បីតែនៅក្នុងបាណាតិបាតាវេរមណីជាដើមចឹងទៅហើយតាមសិក្ខាបទនឹងទៀតមកប៉ុន្តែប៉ុណ្ណឹងឃើញតែខ្លួនឯងវាខ្លាំងណាស់ទៅហើយនឹងឯងតែបើយើងរស់នៅក្នុងសង្គមនៃកល្យាណមិត្តសង្គមនៃសប្បុរសយើងឃើញអ្នកដតីនឹងមកចត់ណាស់ដោយសតិសម្ពោធញ្ញៈ អ្នកដតីនឹងម៉ត់ចត់ណាស់ដោយវីរិយៈសម្ពោឆង្គៈអ្នកដតីនឹងឆ្លាតអូចេះដឹងអូដោយធម្មវិជ្ជយៈសម្ពោឆង្គៈដល់អញ្ចឹងយើងមិនអាចបដែតបដោយបានទេធ្វើឲ្យយើងប្រឹងប្រែងក្នុងការចម្រើនសតិចម្រើនបញ្ញា បរពក្តីជាយាមអញ្ចឹងវាចម្រើនចឹងវាចម្រើននឹងគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងថា យើងអាចនៅក្នុងសង្គមនៃសប្បុរសយើងអាចបានជួបប្រទេសជាមួយនឹងធម៌អាពុទ្ធសាសនាអីចឹងយើងក៏ត្រូវតែជាមនុស្សដែលទន់ភ្លន់ខាងក្រៅនឹងឯងប៉ុន្តែរឹងប៉ឹងខាងក្នុងក៏ណានឹងឯងយើងទន់ខាងក្រៅវាដូចជាថាអឺ រោមគោស្បែកគោអីចឹងវាទន់មែនតែនៅខាងក្នុង វាមានឆ្អឹងមមតំវាទៅជាសត្វធំចឹងទៅនឹងឯងអាហ្នឹងគឺថាវាទន់ខាងក្រៅវារឹងខាង ក្នុងចឹងណានឹងឯងឬក៏ដូចជាដើមឈើអីចឹងទៅ វាមានសបកនឹងវាមិនមែនក្លិនទេស្រាយក៏មិនមែនក្លិនដែរប៉ុន្តែក្លិនខាងក្នុងយូរយូរទៅវាទៅជាដើមធំទៅចឹងវាធំទៅនឹងឯងវាមិនដូចជាដើមឈើខ្លះបានត្រឹមតែក្លិនខាងក្រៅប៉ុន្តែខាងក្នុងប្រហោងនឹងឯងឬក៏ស្រាយទាំងនេះដូចដូងដូចផ្នោតអីអានឹងក្លិនក្រៅអញ្ចឹងវាមិនអាចធំជាងនឹងអីទៅបណ្ណាទេចឹងនឹងឯងវាមិនមែនដូចដើម កគីដើមឈើហូបអីធំធំទៅតែរឹតតែ50ឆ្នាំ60 70ឆ្នាំអីទៅធំមែនទែនទាំងធំប៉ិនកង់រទេសធំជាងកង់រទេសទៅទៀតដោយសារវាក្លិនក្នុងអានឹងគ្រាន់តែលើកឧទាហរណ៍ខ្លះខ្លះទេក៏ណាហ្នឹងឯងដូចថាត្រីអីចឹងទៅ គឺថាវាទន់ក្រៅប៉ុន្តែខាងក្នុងវាមានឆ្អឹងមមធំដុំអញ្ចឹងទៅណាវាធំធំទៅត្រី ក្នុងមហាសមុទ្រអីអីហ្នឹងហើយក៏ដូចជាកពឹសបង្គាក្តាមខ្យងអីអីហ្នឹងអាហ្នឹងគឺ ថាវាមានរបកខាងក្រៅប៉ុន្តែខាងក្នុងអត់ឆ្អឹង ទន់អញ្ចឹងវាមិនអាចទៅជាសัพท์ធំដុំអីទៅបានទេទោះជាយើងធ្លាប់ឮថាក្តាមយកខ្យងយកអីហ្នឹងក៏មិនដឹងនៅណាដែរហើយក៏វាមានមួយមួយក៏ប៉ុន្តែក៏វាមិនអាចថាធំទៅដូចជាត្រីដែលធំធំមានត្រីតិមិមង្គលៈ អីអីជាដើម ដែលព្រះអង្គទ្រង់សម្ដែងធំនៅ ក្នុងមហាសមុទ្រនោះអានេះនិយាយហ្នឹងគឺគ្រាន់តែយកន័យជាការប្រៀបធៀបទេនឹងឯងយើងយើងគ្រាន់តែឲ្យបានមកជ្រាបត្រង់ដែលថាជីវិតរបស់យើង កាលណាបើយើងរឹងរូសខាងក្រៅប៉ុន្តែខាងក្នុងទន់ នឹងឯងដោយខ្វះចំណេះដឹងនិងគុណធម៌គឺយើងមិនអាចបានសម្រេចនៅកិច្ចការងារធំដុំចូលទៅក្នុងភូមិព្រះរាជាហើយនឹងបានឆ្លងរួចផុតចាកវដ្តសង្សារទេអញ្ចឹងគឺថាយើងទន់ភ្លន់ក្នុងករណីអមេតសោតហ្នឹងគឺព្រះតមានប្រភពព្រះអង្គទ្រង់ត្រាស់សម្ដែងសកោអូជូចៈសហូជូចៈសវៈចោចាសៈមុទុអនតិមេនីគឺល្អ គ្រប់រហូតដល់ទៅ16ចំណុចមានមេត្តាចិត្តជាគម្រប់16នឹងឯងហើយក្នុងនឹងឃើញវាមានសោវិចាសតាភាពជាបុគ្គលដែលធัวវិន័យសត្វព្រមចារីទូមាន ព្រានប្រដៅបានដោយងាយចឹងមិនមានចងគំនុំគុំស្អប់អីទៅទេចឹងគណារឿងចងគំនុំគុំស្អប់គឺមិនមិនមានប្រយោជន៍តតែសោះ ប៉ុន្តែអាណប់មកនៅការចាញ់ខ្លួនឯងនឹងជាពិសេសជាមួយគ្នានឹងភាពវោវឹកទៅក្នុងសង្គមលោកនឹងនឹងឯងចឹងគឺ វាជារឿងស្អប់ហើយវាជារឿងគុំទុក ហើយនឹងកើតនៅគំនិតដើម្បីសងសឹកក្នុងរឿងផ្សេងផ្សេងចឹងដែលអ្នកដតីនឹងមាន បំណងល្អប្រាប់រឿងអីមួយអីពីរចឹងទៅវាអាចថាតោះចិត្តរបស់ខ្លួន នឹងឯងទៅពីព្រោះខ្លួនត្រូវបានលៀបត្រូវបានយោត្រូវបានការសរសើរត្រូវបានការលើកតម្កើងក៏ប៉ុន្តែ អ្នក ដែលមានបំណងល្អមើលទៅឃើញថាការដែលផ្លិចខ្លួនរបស់យើងនឹងវាមិនប្រព្រឹត្តទៅដើម្បីភាពមមតំទេគឺវាទន់ខ្សោយខាងក្នុង វាញាប់ញួរនឹងលោកធัวហ្នឹងគឺបានដីថាទន់ខ្សោយដោយចំណេះដឹងនិងគុណធัวវាមានភាព ដូចជារឹងប៉ឹងខាងក្រៅប៉ុន្តែអានឹងដូចក្តាមដូចខ្យងដូចបកាអីចឹងទេ វាមានសបករឹងខាងក្រៅប៉ុន្តែសាច់ទន់ខាងក្នុងវាមិនអាចឲ្យទៅជាសត្វធំបានទៅទេអានឹងបើប្រៀបណានឹងឯងទៅដូចជានៅក្នុងការគ្រប់គ្រង ពួកក្រុមអីចឹងឬក៏គ្រប់គ្រងនៅក្នុងសង្គមប្រសំអីអីក៏ដូចគ្នាចឹងគណាកាលណាបើវាមានភាពខ្ពស់ផុតពីបរិស័ទចឹងទៅហើយវាមានភាពរឹងពីខាងក្រៅអញ្ចឹងมันអាចថាអ្នកណាហ៊ានប្រាប់ហ៊ានរំលឹកហ៊ានថាហើយទោះជាមាន ការលំងលំង ឆ្កំឆ្គងដោយកាយឆ្កំឆ្គងដោយវាចាមានអវ័យអវ័យនឹងឯងមិនបាន គិតដល់ស័កព្រះមចារីគឺថាអវ័យអវ័យសម្បូរពោពះទាំងទីកន្លែងនៅ ទាំងសម្ភារៈប្រើប្រាស់គឺថាមានការពងខ្ពស់អញ្ចឹងទៅអញ្ចឹងវាពោះផុតហើយ ភាពទន់ខ្សោយខាងក្នុងហ្នឹងវាមានតែតេតងទៅនឹងការញាប់ញ័រដោយលោកធัวទន់ខ្សោយទៅដោយចំណេះដឹងសាកសួរធัวឥណីអីចឹងទៅអត់ដឹងអត់ចេះសំឡុតគម្រាមកំហែងមកវិញកុំសួរកំណំអីចេះអញ្ចោះហើយក៏មានការដាក់ទោសអីអីចឹងទៅដោយការអន្តតិអន់ចិត្តរបៀបអញ្ចឹងជាដើមណាចឹងនឹងឯងដែលអ្នកដតីបានឃើញហើយក៏ រំលឹកក៏ប្រាប់អីចឹងទៅបែរទៅ ជាមាន ការខឹងស្អប់នឹងអ្នករំលឹកអ្នកប្រាប់នឹងហើយមានការចងចិត្តក្នុងគំនុំគុំស្អប់ហើយនឹងមាន ការសងត្រឡប់មកវិញរបៀបអញ្ចឹងអញ្ចឹងអានឹងវាជារឿងដែលនាំឲ្យ មានសេចក្តីទុកចង្អៀតចង្អល់ក្នុងការប្រកែកប្រកម្មឆ្លោះប្រកែកហើយនឹងគំនុំគុំគួនមិន ចម្រើន នៅ ក្នុងធัวវិន័យឡើយចឹងប្រសិជ្ជៈសេចក្តីសុខក្នុងចិត្តសន្តាននឹងឯងនឹងក្រំតែខ្ញុំដាលើកឧទាហរណ៍ដល់ទៅគុណចាស់មាន ការគ្រប់គ្រងល្អសំបីតែថា បានអីល្អក៏ចែកដល់ស័កព្រមចារីក៏ណា បានកត់បានសាលាបានត្រៃចីវរបានគ្រឿងប្រើប្រាស់អីល្អល្អណាប្រកេនព្រះឧបជាប្រកេនបច្ចៅអធិការជូនលោកគ្រូអាចារ្យតបស្នងសងគុណគុណចាស់នឹងឯងគឺថាគង់នៅកត់អីល្មមសំរុំអីចឹងទៅទាំងណាប្រក់ស្បូវក្រោមដើម7អីចឹងទៅជាដើមអញ្ចឹងឬក៏ថាសំរុំជាមួយនឹងស័កព្រមចារីប៉ុន្តែខាងក្នុងវិញហ្នឹងឯងកំសួរធัว វិន័យគឺថាមានប្រហាប់រតិមេត្តាអនុគ្រោះចង់រំលឹកចង់ប្រាប់ទៅទៀតឲ្យសួរមកអញ្ចឹងទៅគុណចើគឺថាជាពោជៈនិយបុគ្គល តែហ្មងទៀតនៅក្នុង ទីវត្តអារាមហ្នឹងហ្នឹងខ្ញុំកណ្ដាលក្រំតែលើកទេហោនៅក្នុងវត្តអារាមទេរឿងខាងក្រៅអីក៏ដូចគ្នាតាមហ្នឹងប៉ុន្តែថាមានសេចក្តីជ្រះថ្លានៅ ក្នុងកណ្ណាគុណចាស់ហ្នឹង ដែលមានការគ្រប់គ្រងល្អណាសកោគឺនឹងឯងដែលអង្គអាចក្លាហាននឹងរឹងប៉ឹងខាងក្នុងហើយសំខាន់ណាស់ធัวវិន័យតែកាលណាបាន ចេះដឹងចឹងទៅស័កព្រះមចារី នៅក្នុងវត្តនឹងក៏លើកចំកើងអង្គដតីដតីទីក្រៅមកក៏គោរពរាប់អាន ចូលចិត្តអីចឹងទៅ ទីវត្តនឹងទៅជាចម្រុងចម្រើនតែញាតញោមបានជ្រាបដឹងចឹងទៅនិមន្តគុណចាស់សម្ដែងពធទេសនា នឹងចឹងទៅហើយក៏មានរូបភាពខាងក្រៅយ៉ាងណាយ៉ាងណា វាអាចថាអ្នកដតីវិនិច្ឆ័យខុសត្រូវអីបានដែរដែលជួនកាលក៏អ្នកដតីវិនិច្ឆ័យទៅថាអូយល្អណាស់ក្នុងការសម្ដែងពធហ្នឹងចឹងទៅមានការចេះដឹងអីអីនឹងរាប់អានបូជាច្រើនប៉ុន្តែវាអាចត្រូវខ្លះ ពាក់កណ្ដាលអីចឹងទៅខុសខ្លះដោយសារថាតាមផ្លូវចិត្តហ្នឹងវាជាប់តាកទួងទៅនឹងលៀបសការៈជាប់តាកទួងទៅនឹងការសរសើរការលើកតម្កើងដែលវាបានចំពើបដែលវាបានជួបជាដំបងដំបងអញ្ចឹងទៅរួចទៅក៏ចេះតែធ្ងន់ទៅនៅក្នុងអវ័យអវ័យដែលជាលៀបសការៈសេចក្តីសរសើរការលើកតម្កើងហ្នឹងនៅក្នុង សេចក្តីជាប់ជំពាក់ប្រកម្មថាជាអាត្មាអញកើតមកក្នុងលោកអាត្មាអញអ្នកទទួលអារម្មណ៍អាត្មាអញអ្នកដឹងនៅអារម្មណ៍វាវាជាប់នៅកន្លែងហ្នឹងក៏ប៉ុន្តែក៏អាចអ្នកដតីវានិច្ឆ័យខុសត្រង់ដែលថា ជាអង្គដែលជាប់ជំពាក់នឹងលៀបតការៈ អីអញ្ចឹងទៅបានគេសរសើរបានគេលើកតម្កើងមានរថយន្តយានជំនិះសិតតែថ្មីសិតតែល្អមកទទួលមកនិមន្តអីអីទៅអញ្ចឹងក៏ប៉ុន្តែតាមពិតប្រគុណចាស់គឺស្មោះចំពោះព្រះសាសនាទៅវិញនឹងឯងអញ្ចឹងគឺការវិនិច្ឆ័យខាងក្រៅវាមិនអាចយើងយកមកជាខ្លឹមសារសម្រាប់ឲ្យយើងញាប់ញួរសក់ទុកអីទៅតាមនឹងទេ រឿងសំខាន់គឺថាយើងមានសេចក្តីសុខជាមួយគ្នានឹងការអប់រំចិត្តប្រព្រឹត្តទៅក្នុងអារម្មណ៍ដែលជារមណីយដ្ឋានអារម្មណ៍នៃសមថៈអារម្មណ៍នៃវិបស្សនា ហើយគុណចាស់មុនសម្ដែងពធហ្នឹងគឺផ្សព្វផ្សាយទៅសាសនា ធូមៀងកត្តា ធ្វើនៅកិច្ចការងារហ្នឹងហើយទោះជានរណាថាយ៉ាងម៉េចថាយ៉ាងម៉េចក៏ដោយនឹងឯងដឹកនាំធម្មយាត្រាអីចឹងទៅ វាអាចអ្នកដតីនឹងឯងស្មានទៅពោលទៅថាអូលោកគ្រូធម្មាចារក៏ចេះរស់ស៊ីអីអីចឹងទៅដឹកនាំដើម្បីបានលុយបានកាក់ហើយយើងនឹងវាអាចកើតទុកដែរត្រង់ដែលយើងមិនអញ្ចឹងស្រាប់ផងនេះអីចឹងទៅវាអស់កម្លាំងចិត្តអីអីចឹងទៅវាអាចកើតទុកនឹងឯងអានឹងមកពីយើងផ្ញើសេចក្តីសុខជាមួយនឹងមាត់អ្នកដតី នឹងចិត្តអ្នកដតីតាមពិតគ្មានអ្វីដែលគួរឲ្យទៅប្រកាន់នឹងមាត់ដែលគេថារួចទៅជួនកាលគេភ្លេចបាត់ទៅហើយគេថាអញ្ចឹងទៅវាអត់មានអីទេគេថាដោយសបាយមាត់គេអញ្ចឹងទៅក៏មានហើយចិត្តដែលកើតឡើងនាំឲ្យនិយាយហ្នឹងក៏វាកន្លងបាត់ទៅដូចផ្សែងហុយដូចភ្លើងឆេះរលត់បាត់ទៅអញ្ចឹង មโนជាចេតនាគំនិតរបស់អ្នកអតីដែលគិតនឹងគឺកើតហើយរលត់ទៅរហូតទាំងចិត្តយើងនឹងក៏ដូចគ្នាដែរដូចភ្លើងភ្នក់កំពុងឆេះហុយទៅហើយក៏រលត់ទៅប៉ុន្តែវាមានបច្ច័យវាឲ្យកើតទៀតពេលណាវិញ្ញាណនឹងដូចអណ្ដាតទៀនដូចអណ្ដាតភ្លើងអញ្ចឹងណា ឆេះហើយរលត់ទៅឆេះហើយរលត់ទៅរហូតប៉ុន្តែដោយសារវាមានបច្ច័យវាកើតតមកទៀតចឹងមកទេចឹងដូច្នេះវាអត់មានប្រកាន់អីទៅជាមួយនឹងអ្នករតីទេកាលណាបើយើងបានអប់រំចិត្តមិនមែនយើងចេះតែមិនប្រកាន់បានទេណាដែលអប់រំចឹងគឺយើងយល់ដឹងទៅលើចិត្តដែលកើតឡើងនឹងក៏មានបច្ច័យត្រឹមត្រូវ មិនមែនអត់ហេតុហើយក៏វាមិនមែននៅលើអ្នកដតីជាអ្នកធ្វើចិត្តនឹងទេអត់មាននរណាធ្វើចិត្តឲ្យខ្លួនឯងទេអត់មាននរណាធ្វើគំនិតឲ្យខ្លួនឯងទេតែចូលដល់បរមត្តគេមានហេតុត្រឹមត្រូវរបស់គេ100%ក៏ណាអញ្ចឹងយើងធ្វើអ្វីៗត្រឹមត្រូវទៅតាមគោលការណ៍របស់យើងស្មោះត្រង់ដែលអ្នកដតីមិនអាចនឹងមើលដឹងបានក៏ប៉ុន្តែ វាអាចអ្នកដតីនឹងឯងចរណែនវាអាចអ្នកដតីនឹងឯងស្អប់នឹងឯងវាតេតួងទៅនៅក្នុងចិត្តរបស់អ្នកដតីហ្នឹងនឹងឯងតែកាលណាវាមានការមិនស្រឡាញ់វាមានការមិនចូលចិត្ត ក៏វាប្រព្រឹត្តទៅតាមសភាពនៃ ចិត្តនឹងអញ្ចឹងយើងត្រូវយល់យើងត្រូវយល់អ្នកដតីដែលនន្ទាខ្នំខ្នាញ់ខ្មាស់តេះដៀលអីនឹងយ៉ាងណាយ៉ាងណាយើងពិនិត្យមើលផងវាបរិសុទ្ធដែរឬទេ ឬក៏ថាវាតេតងនឹងការដែលមិនពេញចិត្តនឹងបុគ្គលនេះបុគ្គលនោះនឹងខ្លួនយើងអីនឹងអញ្ចឹងអីអីអញ្ចឹងវាមានហេតុផល100%ទៅតាមនឹងទាំងដែលយើងមិនអាចទៅកើតទុកជាមួយគ្នានឹងមាត់អ្នកដតីឬក៏ ចិត្តអ្នកដតីទេដូច្នេះយើងត្រូវតែមាន ទីពឹងរបស់យើងសម្រាប់រស់នៅឲ្យជាសុខយើងមិនអាចតទេអត់មានអីសោះហើយចាំតែគេសរសើរបានយើងសុខហើយដល់ទៅគេនិន្ទាគឺកើតទុកលហេមលហាមរាល់តែថ្ងៃហ្នឹង នឹងឯងដូចជាក្នុងសង្គម Facebook អីអីហ្នឹងគឺថាมันអាចទៅបិទមាត់បិទដៃបិទជើងអ្នកអតីអីបានតល់ទៅសោះមិនដឹងគេណាយនៃអីនៅឯណាទាំងហ្នឹងមិនដឹងជាគេកម្មលទ្ធិអីសាសនាអីមិនដឹងជាជនជាតិអីមិនដឹងជាពេលមិនដឹងជាបណ្ឌិតអីអីអញ្ចឹងដូច្នេះយើងយើងក៏ត្រូវតែយល់ទៅតាមដែលមិនដឹងនឹងផងទៅនឹងឯង ហើយយើងមានការអប់រំទូនមាន ចិត្តរបស់យើង ហើយនឹងយល់ដឹងដល់ការពិតម្យ៉ាងវាជាវិបាកកម្មរបស់យើងពិតប្រកបដោយការឃើញរូបដោយការឮសំឡេង អានឹងរំលងចោលមិនបានទេទាំងដែលវាជាវិបាករបស់កម្មនឹងហើយ បានវាត្រូវ ដឹងរឿងថាគេនិយាយអីគេធ្វើអីនឹងឯងបើថាជាលៀបជាយសសេចក្តីសើទៅចឹងទៅ វាតេតួងនឹងកុសលវិបាកដែលឃើញចក្ខុវិញ្ញាណនេះ បានវាដឹករឿងល្អអញ្ចឹងទៅវាតេតួងនឹងលឺនេះគឺនេះជាកុសលវិបាកបានវាដឹករឿងល្អអញ្ចឹងទៅដូច្នេះរឿងដោយចិត្តដែលបានគិតក្នុងមโนទ្វាហ្នឹងវាត្រូវកើតបន្តពីបញ្ញទ្វាមកហើយបញ្ញទ្វាហ្នឹងវាមានវិបាកប្រចាំទ្វាហ្នឹងតែម្ដងទាំងដូច្នេះគឺត្រឹមត្រូវណាស់ទៅតាមវិបាកនៃកម្មហើយម្យ៉ាងទៀត ការដែលអ្នកដតីធ្វើអីនិយាយអីហ្នឹងវាតេតងនឹងចិត្តជាសមុទ្ឋាន វាត្រឹមត្រូវ100%ទៅតាមចិត្តនឹងទៅទៀតដូច្នេះវាអត់មាន ជារឿងអីជាអារម្មណ៍អីសម្រាប់ឲ្យយើងកើតទុកទៅតាមនឹងទេយើងគួរតែសង្វេគគណាណិតសំណោះខ្លួនឯងកន្លែងនឹងផងដែរ បើយើងមិនមានកន្លែងដែលសម្រាប់យើងជាទីពឹងឲ្យបានសេចក្តីសុខសុខទុក្ខរបស់យើងផ្ញើទៅនឹងរឿងខាងក្រៅយើងញាប់ញួរណាញាប់ញួររហូតដល់តែសឹងតែថាជួលឲ្យគេមកសរសើរយើងទៅទៀតបានយើងរស់នៅជាសុខសឹងថាអញ្ចឹងណាមួយថ្ងៃមួយថ្ងៃហ្នឹងគឺរងចាំឲ្យតែគេសរសើរហើយដល់ទៅថាគេមិនបាននិន្ទាស្អីផងទេគ្រាន់តែគេមិនសរសើរតែប៉ុណ្ណឹងសួរម៉េចខ្ញុំធ្វើនឹងវាម៉េចម៉េចម៉េចហ្នឹងគឺមិនមែនចង់ដឹងខុសត្រូវទេចង់ឲ្យគេសរសើរមួយម៉ាត់មកមិនបានអគេអត់ សរសើរកើតទុកចឹងទៅអានឹងគឺជាមនុស្សដែលចង់រកភាពរឹងប៉ឹងតែខាងក្រៅប៉ុន្តែវាទន់ខាងក្នុងវាមិនអាចនឹងបាននៅទីពឹងទេគឺទន់ខ្សោយដោយចំណេះដឹងនិងគុណធម៌ចឹងបានពុទ្ធបរិស័ទយើងត្រូវអប់រំភាពរឹងប៉ឹងឲ្យជាទីពឹងខ្លួនឯងដូចជាមានលេនឋានសម្រាប់ពួនអញ្ចឹងណាគឺថាក្របគ្រឿងសត្រាវុធអីគេបាញ់មកយ៉ាងណា គឺថាវាមានគ្រឿងពះគ្រឿងរារាំង កំផែងកំពេងរនាំងអីការពារទៅណា ក្របគ្រឿងធ្នូសអីនឹងយ៉ាងណា វាអត់បានប៉ះពាល់ដល់យើងនឹងឯងការដែលមានសតិប្បដ្ឋានចឹងបានប្រគល់អឺរូបនឹងឯងឲ្យភ្នែកអ្នកទទួលចឹងទៅវាមានមកប៉ះអីដល់ចិត្តបើវាដឹងថាចក្ខុវិញ្ញាណជាវិបាករបស់កម្មហើយហ្នឹង ចឹងក៏ប្រគល់សម្លេងហ្នឹងសម្រាប់ឲ្យតិចទទួលទៅប្រគល់ក្លិនឲ្យជាម៉ោះទៅវាមានអញ្ចឹងតែវាមានការដែលយើងមានសតិប្បដ្ឋាននឹងឯងក្នុងការរារាំងនៅអកុសលដែលហៅថាជាការសម្រួមទៅតាមទ្វាទាំង6ហ្នឹងរហូតដល់ទៅសតិសង្វរៈញាណសង្វរៈហ្នឹងដល់អញ្ចឹងចិត្តហ្នឹងក៏មានសេចក្តីស្ងប់រងាប់ដោយកំផែង ដោយកំពែងគឺសតិប្បដ្ឋាននឹងឯងដែលបានដល់នៅទីពឹងដល់ខ្សែម ដែលជាទីពឹងដ៏ឧត្តមនោះដូច្នេះពុទ្ធបរិស័ទយើងរស់នៅយើងមានកុសលធម៌ទាំងអស់នេះឯងទានសិលភាវនាឧបោសថសបាយរីករាយចោះជួបជុំគ្នានឹងបានលើកយកធัวក្នុងបត្រៃបីដកមកសន្តានាគ្នាទៅហើយដើម្បីឲ្យយើង បានធัวនឹងយកមកសន្តានាបើតើយើងប្រមូលគ្នារៀនណារៀនមេរៀនត្រាពិធម្មទៅចិត្តប្រមាណដួង កើតតាមទ្វាអីហ្នឹងឯងហើយចក្ខុទ្វារវិថីមានចិត្តប្រមាណហើយចិត្តប្រមាណកើតតាមបញ្ញទ្វាចិត្តប្រមាណកើតតាមមโนទ្វាចិត្តប្រមាណដែលមិនដែលកើតក្នុងទ្វាទេកើតតែក្រៅទ្វាចិត្តប្រមាណកើតក្នុងទ្វាក្រាស់ ក្រៅទ្វារខ្លះក៏បាន អីចឹងទៅចិត្តអីដែលកើតនៅតែក្នុងមโนទ្វារមិនដែលកើតតាមបញ្ញទ្វាររៀនចឹងទៅ គឺ គឺមកអំពីពុទ្ធបរិស័ទយើងបានដឹងថាអូសំខាន់ណាស់ការអប់រំចិត្តនេះដល់អញ្ចឹងចង់ដឹងចិត្តនឹងថែមទៀតមើលព្រះអង្គទ្រង់បង្រៀនពីចិត្តនឹងយ៉ាងម៉េចយ៉ាងម៉េចវាធ្វើឲ្យមានឆន្ទៈចង់ទៅសិក្សារៀនសូត្រដល់តែបានសិក្សារៀនសូត្រទៅព្រះអង្គទ្រង់សម្ដែងនឹងមិនមែនក្រន់តែ ផ្សំផ្គុំដោយគំនិតរបស់ព្រះអង្គរៀបចំមកណាសេចក្តីពិតយ៉ាងណាគឺព្រះអង្គប្រកាសយ៉ាងហ្នឹងដល់អញ្ចឹងទៅវាមកត្រូវនឹងការដែលពុទ្ធបរិស័ទយើង បានការអប់រំទូលមានចិត្តនឹងឯងចិត្តវាមិនមែនយើងទេមិនមែនយើងប្រកបវិជាបានទេក៏ប៉ុន្តែពលជាវោហា គឺជាអ្នកគ្រប់គ្រងចិត្តឃើញទេដោយសារអីដោយសារសតិសម្បជញ្ញៈដែលអប់រំចម្រើននឹងឯងចឹង វាទៅជាអ្នកគ្រប់គ្រងចិត្តដោយព្រះអង្គទ្រង់សម្ដែងសរសើរព្រះសារីបុត្រអញ្ចឹងគឺសារីបុត្រជាអ្នកឲ្យចិត្តខិតនៅក្នុងអំណាចរបស់ខ្លួន សារីបុត្រមិនប្រព្រឹត្តទៅតាមអំណាចចិត្តទេព្រះអង្គសរសើរព្រះសារីបុត្រអញ្ចឹងណាអានឹងជាវោហាអញ្ចឹងមកពីអីមកអំពីការដែលបានអប់រំទូលមានចិត្តនឹងឯងទៅតាមធម្មជាតិចិត្តនឹងវាវាជាធម្មជាតិសន្សំទេប៉ុណ្ណា អញ្ចឹងយើងឧទាហរណ៍មើលខាងក្រៅដូចជាដំរីដំរីព្រៃហ្នឹងឯងគេអាចយកដំរីហ្នឹងមកបង្វឹកបង្ហាត់ឲ្យមនុស្សជីដើរលក់ថ្នាំអីចឹងទៅឬក៏ទាញឈើហុកចឹងទៅអីអីជាដើមអញ្ចឹងតែសំដែងសៀកសំដែងសិល្បៈអីអីចឹងទៅបានលុយបានកាក់អីចឹងទៅអាហ្នឹងគឺថាធម្មជាតិរបស់សត្វហ្នឹងវាអាចបានប៉ុណ្ណឹងគេអាចបង្វឹកបង្ហាត់បានប៉ុណ្ណឹង នឹងឯងចឹងអាហ្នឹងគឺក៏គេប្រើតាមនឹងអាហ្នឹងគ្រាន់តែឧទាហរណ៍ណានឹងឯងចឹងហើយបើមិនបានបង្វឹកមិនបានបង្ហាត់ទេអាហ្នឹងវានៅជាសត្វព្រៃអញ្ចឹងហើយយើងចូលទៅក្នុងព្រៃអីវាអាចគ្រោះថ្នាក់ទៅបានណាដោយសារតម្រៃហ្នឹងវាដេញវាជន់អីចឹងទៅ នឹងឯងជាដើមអញ្ចឹងយ៉ាងណាមិញចិត្តនឹងអញ្ចឹងទាំងបើមិនបានវឹកខាត់អប់រំក៏មិនបានសម្រេចនៅប្រយោជន៍ហើយវិនះដល់នៅមហន្តរាយដោយសារចិត្តព្រៃនឹងឯងចិត្តដែលមិនបានវឹកខាត់អប់រំនឹងឯងអញ្ចឹងគឺថាពុទ្ធបរិស័ទយើង បានសិក្សាធម៌របស់ព្រះអង្គគឺយើងរៀនទៅគឺថាបានចាប់ផ្ដើម តាំងពីដំបូងមកទៀតឃើញថាការវឹកខាត់អប់រំចិត្តនឹងទៅបាននៅទីពឹង ដែលព្រះអង្គត្រាស់ថាចិត្តតាំងរខេថាមេទេវ វិចិត្តតាំងតន្តាំងសុខាវហੰគឺ ថាការគ្រប់គ្រងទូមាន ចិត្តនឹងតលតែអ្នកប្រាជ្ញណាគឺអ្នកដែលមានបញ្ញាហើយការគ្រប់គ្រងទូមានចិត្តនឹងរមែងបាននៅសេចក្តីសុខអញ្ចឹងគឺក្នុងលោកសន្និវេសនេះពុទ្ធបរិស័ទហើយគឺយើងមិនអាចនឹងសង្ឃឹមរកសេចក្តីសុខឬក៏ឲ្យវាមានភាពទៀងទាត់ ជាប់ឡប់មកមួនអីជាមួយគ្នានឹងអវ័យវ័យខាងក្រៅនឹងទេព្រះអង្គទ្រង់សម្ដែងសពេធម្មានេលៀងអភិនិវេសាយាតិនឹងគឺមិនគួរប្រកម្មទេហេតុអីបានជាមិនគួរប្រកម្មព្រោះចម្លើយព្រះអត្តកថាលោកបញ្យល់ថាមកពីប្រកម្មអត់បាន ដែលយើងប្រកាន់ថាឲ្យទៀងវានៅតែក្នុងការមិនទៀងប្រកាន់ថាជាសពវានៅតែក្នុងទុកប្រកាន់ថាជាតួខ្លួននៅតែជាអ្នកអត្តាមិនខ្លួនអញ្ចឹងប្រកាន់វាមិនបាបវានាំឲ្យសេចក្តីប្រកាន់នឹងឯងជាបច្ច័យនៃសេចក្តីទុកនឹងឯងដល់ទៅការដែលមិនប្រកាន់វាមានការលះបង់ នឹងឯងគឺមិនហួងហែងអ្វីអ្វីហ្នឹងវាប្រព្រឹត្តទៅយ៉ាងណាយ៉ាងណាមិនបានជាបច្ច័យនាំឲ្យមានសេចក្តីទុកទេបែរទៅជាសុខចិត្តជាមួយគ្នានឹងការពិតនឹងឯងអញ្ចឹងការដែលសុខចិត្តនឹងឯងជាមួយគ្នានឹងការពិតធម្មជាតិធម្មតារបស់គេវាអត់មានចាំបាច់ទៅហួងហែងអីសោះជារៀបជាធិមរណៈមិនទៀងជាទុកជាអនត្តាអីហ្នឹងណានឹងឯងវាអត់មានចាំបាច់ទៅរស់សេចក្តីសុខអីនឹងទៀងជាមួយនឹងសង្ខារហ្នឹងទេវាអត់មានចាំបាច់ទៅរស់សេចក្តីសុខអី ជាមួយនឹងភាពជាខ្លួនជារបស់ខ្លួនអីនឹងសង្ខារនឹងទេណែការដែលមិនប្រកាន់ការដែលមិនហួងហែងសង្ខារធัวត្រង់ដែលមិនមែនយើងអ្នកកើតមកហើយក៏វាអត់មានយើងជាម្ចាស់នៃសង្ខារនឹងការដែលមិនប្រកាន់មិនហួងហែងនេះជាទីពឹងដល់ខ្សែមជាទីពឹងដល់អាដាមទីពឹងសេចក្តីសុខនៅត្រង់ការដែលមិនប្រកាន់ឯណេះសោះហើយយើងទៅរស់សេចក្តីសុខជាមួយនឹងការហួងហែងថាឲ្យទៀងឲ្យជារបស់យើងទីបំផុតគឺត្រូវតែកើតទុកមិនអាចបាននៅសេចក្តីសុខទេ អញ្ចឹងសរុបសេចក្តីមកវែងឆ្ងាយហូរហែហើយកូនណាហ្នឹងហើយមួយម៉ោង40នាទីទាំងបណ្ដាដោយសារថាពេលវេលាតលំតលាយហើយ ដើម្បីទុកឲ្យញាតិញោមបាននៅសាបាយតាមចាស់ប៉ុនគណាកុំឲ្យសល់ពេលច្រើនចឹងទៅគណា ទុកពេលលោកគ្រូតែ1ម៉ោងទៅវិញបានណា ណាដូច្នេះក្នុងឱកាសវេលាគ្រានេះពុទ្ធបរិស័ទយើងមានកំណើតកើតមកជាមនុស្សស្រាប់ហើយ គឺឱកាសល្អណាស់ព្រះបរមពុរិស័ទខំរក្សាអបោសុតដើម្បីឲ្យ បាន កើតជាមនុស្ស ដែលព្រះអង្គនៅជាសង្កបាលនេករាជអីអីទាំងអស់ហ្នឹងទៀតហើយទោះជាគេវាយតបគេចាក់គេដោតដោយលំពេងយ៉ាងណាក៏ព្រះអង្គគ្របសង្កត់ នៅសេចក្តីខឹងក្រោធដោយមេត្តា ដោយសេចក្តីអត់ធន់បំណងប្រាថ្នាឲ្យសិលបរិសុទ្ធដើម្បីបានកំណើតជាមនុស្សនិង បានបំពេញ បារមី បានជាព្រះសម្មាសម្ពុទ្ធហើយរឿងរ៉ាវនឹងរំលឹកដល់អាឡារៈកដុំពីរសំខាន់ណាស់ ដែលកើតមកជាមនុស្សហើយហើយទទួលការតបស្នងអំពីព្រះបរមពុរិស័ទនឹងទៅសោយសបាយរីករាយកាមគុណអស់មួយឆ្នាំ នៅក្នុងឋាននេះក៏ប៉ុន្តែការដែលបានជួបសប្បុរសសំបីព្រះអង្គនៅជាកំណើតនេះក៏ល្អណាស់ទោះជាថាវង្វេងទៅអស់មួយឆ្នាំឬក៏ជីវិតនឹងវាវង្វេងទៅដោយជាតិកំណើតរបស់ខ្លួនដែលកើតមកមិនតាន់បានជួបសប្បុរស មិនតាន់មានអ្នកណែនាំណាទៀតនឹងឯងដល់ចឹងក៏វាអស់ពាក្យកដាលអាយុទៅដល់តែបានជួបព្រះបរមពុរិស័ទបាន ដឹងថាអូអាត្មាអញប្រមាទមែនទេតែហ្មងចឹងបានកើតមកជាមនុស្សហើយបណ្ដែតបណ្ដោយពេលវេលាឲ្យអស់ទៅវិញដោយអត់បានសន្សំអីជាខ្លឹមសារមើលមើលព្រះអង្គនៅជាកំណើត នាគរាជនឹងហើយព្រះអង្គសុខចិត្តលះបង់សម្បត្តិនាគលះបង់ទាំងជីវិតឲ្យតែបានកើតជាមនុស្សហើយព្រះអង្គមិនមែនខ្សត់ខ្សោយអីណាទាំងសម្បត្តិជាទេពដូចទេវតាអញ្ចឹងនឹងឯងតែព្រះអង្គលះបង់ចោលដើម្បីបានកំណើតជាមនុស្សហើយឥឡូវយើងជាមនុស្សស្រាប់ហើយនេះ នឹងឯងហើយយើងខ្ជិះខ្ជាយកំណើតជាមនុស្សនឹងយ៉ាងម៉េចទៅអញ្ចឹងបានយើងរក្សាបោសុតនេះឯងដើម្បីកាត់បន្ថយនៅការខ្ជិះខ្ជាយរបស់យើងនឹងរឿងខ្ជិះខ្ជាយវាគ្មានអីទេក្រៅតែពីជីវិត រស់នៅដើម្បីក្តី សុខសប្បាយរីករាយដើម្បីលៀបដើម្បីយោះអីបន្តពីបានរស់ហើយនឹងនឹងឯងតណ្ហាវាមានទំហំធំណាស់វាចម្រើនឡើង ទាំងដែលយើងមិនបាន ដឹងនោះទៅទៀតយើងអាចគិតថាដើម្បីយើងរស់យើងរស់យើងរស់ក៏ប៉ុន្តែវាជាការរស់នៃតណ្ហាសោះនឹងឯងដែលធ្វើឲ្យយើងត្រូវអស់ពេលវេលាទៅតាមនឹងទាំងនឹងឯងយើង ប្រាថ្នាឲ្យបានជួបប្រពុតទួប្រសង់ប្រាថ្នានឹងមានឱកាសបំពេញបុណ្យកុសលប៉ុន្តែកិច្ចការងាររវល់អូសយើងឲ្យរវល់ទៅ ជាមួយនឹងរបស់ក្នុងលោក ក្នុងការដែលយើងបានមកនឹងក៏វាជារបស់ថោកថោកកាលណាបើយើងប្រៀបជាមួយនឹងពុទ្ធពធប្រសង់ទាំងដូច្នេះយើងបានទទួលពុទ្ធពធប្រសង់ហើយយើងនៅឲ្យចិត្តជាពិសេសតែទៅទៀតគឺទទួលយកអវាទរបស់ព្រះអង្គដែលជាបឋមរតនៈនឹងឯងនឹងធ្វើឲ្យកើនចម្រើនឡើងនៅបញ្ញាមានការចេះដឹងច្រើនរស់នៅជាសុខ ក្នុងបច្ចុប្បន្ននឹងតទៅ ដោយអំណាចនៃបញ្ញាដែលបានជាទីពឹងនេះឯងទាំងលះបង់នៅអ្វីអ្វីជាខាងក្រៅមិនយកជាប្រមាណទេរឿងដែលត្រូវឲ្យកើតទុកទាំងប៉ុន្មានលះបង់បានទៅទាំងអស់ព្រោះអាចរស់នៅជាសុខជាមួយគ្នានឹងការអប់រំចិត្តរបស់ខ្លួនតែមួយនឹងឯងជាមួយនឹងអារម្មណ៍នៃប្រកម្មដ្ឋានអត់ចាំបាច់បាននៅអ្វីអ្វីជាខាងក្រៅទេ រឿងដែលយើងកើតទុកព្រោះវាមិនបាន ដូចចិត្តនឹងឯងវាទៅជាអត់លៀបទៅ ជាអត់យោះទៅជាគេស្ដីឋាននន្ទាហ្នឹងប៉ុន្តែដល់តែយើងមានការអប់រំចិត្តជាខាងក្នុងយើង មិនចាំបាច់ត្រូវការលៀបអីហ្នឹងឲ្យវាលើសហួសទៅប្រមាណទេហើយក៏យោះអីអីទាំងអស់ហ្នឹងការសរសើរអីអីទាំងអស់ហ្នឹងវាបានទៅតាមនឹងអញ្ចឹងទៅវាមិនមែនអត់ទេចឹង ដូចជាព្រះពុទ្ធអង្គអញ្ចឹងគេសរសើរណាសរសើរនៃប៉ុន្តែថារួបុគ្គលណាឲ្យមាន អ្នកដតីសរសើរតែមួយយ៉ាងគឺអត់មានទេគណានឹងពុទ្ធិកាដែលព្រះអង្គសម្ដែងមកអញ្ចឹងនឹងឯងចឹងដូច្នេះពុទ្ធបរិស័ទយើងដែលអប់រំចិត្តនឹងវាទៅជា មិនយកចិត្តទុកដាក់ពីព្រោះរបស់ទាំងអស់ហ្នឹងកុំនិយាយកុំនិយាយត្រឹមតែអត់អត់លៀបអត់យោះអត់សរសើរអីហ្នឹង កុំកុំនិយាយត្រឹមតែអត់ដល់ទៅបានមកក៏វាមិនជាអារម្មណ៍អីធំដុំក្នុងជីវិត ពីព្រោះបានអប់រំ ខ្លឹមសារក្នុងជីវិត បើមិនបានអប់រំអាហ្នឹងគឺវាត្រូវវាត្រូវកប់វាត្រូវលិចទៅនៅក្នុងរឿងខាងក្រៅហ្នឹងឯងត្រូវការលៀបយកសរសើរសុខអីដោយកាមសុខដោយសេចក្តីសុខក្នុងភពហ្នឹងឯងมันมันអាច ថាមិនត្រូវការមិនចាប់ជំពាក់ទេពីព្រោះវាអត់មានសេចក្តីសុខអីទៀតឲ្យជាទីពឹងប៉ុន្តែដល់តែយើងបានចេះអប់រំសេចក្តីសុខជារបស់ខ្លួនឯងរៀងរៀងព្រះអង្គរៀងរៀងខ្លួនទៅវាមិនបានជាយកចិត្តទុកដាក់អីទៅជាមួយនឹងរបស់ខាងក្រៅនឹងសោះមានតែក្តីសបាយសបាយទៅវិញព្រមជាមួយនឹងមានលៀបអត់លៀបមានយសអត់យសសរសើរនន្ទាសុខទុក្ខ សបាយសបាយជាមួយនឹងរបស់ទាំងអស់ហ្នឹងមិនបានសបាយសបាយមកពីអារម្មណ៍ទាំងអស់ហ្នឹងវាជារបស់ក្នុងលោក វាជាអារម្មណ៍នៃបញ្ញាដែលសិក្សាបានដឹងថាវាជាធម្មតានៃជីវិតអ្វីអ្វីវាចំពោះឧបាទានខណ្ឌ5នឹងឯង នឹងឯងកាលណាបើយើងកំណត់ដឹងឧបាទានខណ្ឌ5នឹងទៅយើងវាមិនបានគ្រប់គ្រងវាមិនបានកម្មជើងខណ្ឌ5នឹងថាជាខ្លួនយើងទៅវាសមអីនឹងអត់លៀបនឹងវាសមអីនឹងគេស្ដីថានឹងវាទៅជាអញ្ចឹងទៅណាយើងដូច្នេះគឺ ថា ទីពឹងខាងក្នុងចិត្តរបស់យើងនេះមមតំណាស់ធ្វើកិច្ចការងារឲ្យជាប្រយោជន៍ពិតប្រកបទៅ នៅក្នុងដំណើរជីវិតដែលយើងត្រូវលះបង់លោកនេះទៅកាន់ព្រះនិព្វាននឹងបានជាប្រយោជន៍ដ៏ច្រើន ដល់មនុស្សនិងទេវតាទាំងឡាយទាំងសូមអនុមោទនា